សាឡាមផ្លោះលំនាមលន់ជារាងកងសម្របសម្រួលទីតាឡាមមជ្ឈលីសតើកោបតើកាន់អឺបាក់អំឡំនេះលកៅគោរពហរម៉ាត់តាលអងអងម៉ៃម៉ៃមីវែតានពឿនសបាត់ហន្តីទាំងពីរកងតទុយដានផ្ទិលតានកងតទុយដាន mentah smuntea to titlam lakau dan smuntea kong to kah lengiu lakau maka di dalam uh, majlis uh, Pak Malam ni majlis takap takan hầu vil talap mẹ tòm ong ong mai mai mi ve tiền phương sapat hantai vợ yau ca hầu sân nhà mong tlau hong even Allah Subhanahu wa taala dan maudhu uh, pak malam ni kong majlis akan ne po mu mai ngakap tagap takan nyunannya pru bahya ngak tui hawa nafsu nah pru bahya uh, ngak tui uh, hawa uh, nafsu yau katai tampih kau nah hau អឺកតបកិច្ចយកកតេយទាំងពីការហៅតួនាទីលែងសពពៈត្រីដែលជាអារឹងអ៊ីស្លាមហៅតួនាទីទីតឡាំការពារអូកាម៉ារបស់ត្រីលំនាមត្រីដែលជាអារឹងអ៊ីស្លាមជាអារឹងកងប៉ាន់អូកាម៉ាអ៊ីស្លាមណាត្រីហៅតួនាទីរលរលកោការពារអូកាម៉ារបស់ត្រីទុយកោសា អ្នកយពៅព្រះអុកមារបស់ត្រីនេះតហោទុយលំនាំទុយហកិគងនៅពីទេមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអឺហោហោពេលម៉ៃណាយ៉ាឡៃត្រីអ៊ីវឺយ៉ាឡៃមេតាលហាសាចំនួនតែនឹងកោជាកោងាក់ទុយហវ៉ាណាហ្វស៊ូទីតឡាំអុកមា នឹងកោជាកោបកោថោទីតលំអុកមាតាលចំនួនហតែម៉ៃតែមនឹងកោជាកោងាក់ទុយហាវ៉ាណហ្វស៊ូងាក់ទុយភុស្នឹងខែបោះអេងតែនតែមនឹងកោកែបកើតផោតទីតលំអុកមាមឹងហើយចំនួនណែវហើយចំនួនថោតែមតែនឹងកោជាកោងាក់ទុយហាវ៉ាណហ្វស៊ូ ka pakat pau di dalam agama soleta trai thna valai tal zaman anu cha របស់ទ្រៃអូកាម៉ាអ៊ីស្លាមនឹងអាកាន់ហេតោយកកាអាសាល់តោយកកានប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំហូបែម៉ៃតាន់តូណាអូកាម៉ាអ៊ីស្លាមនឹងហូអាចណាតោគង់វង យកនប៊ីទេមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហូបែម៉ៃម៉ៃអូអូលេះយ៉ាណាន់ណាយ៉ាណាន់យ៉ាសុំមជ្ឈលិសតាកាប់តាកាន់ប៉ោមឺណាហាសាម៉ៅឌូនេះហាសាចំណងជើងនេះណាហុំតែមកសុតហាកេអូហុំតែគោលបំណងហាកេអូមលៀងកាន់តែអ៊ុនតោងាក់កាបហតើកោបហតើកាន់ យោងទុយពោះភ្នួយកងអល់ឡោះស៊ុបហានហូវតាអាឡាហុបដៅវ៉ាដគិរ فإن الذكرى تنفع المؤمنين តែនខាន់យហៅវហើយមូហាម៉ាត់ងាក់កាបហតើកោបហតើកាន់សពពៈព្រោបហតើកោបហតើកាន់ណាញូងាក់ព្រៃហៅមណហ្វអាត់តាល់អារាងកងហៅអ៊ីម៉ានជាណបអល់ឡោះស៊ុបហានហូវតាអាឡាមកទួត្រៃបម្លំនេះញូនញ៉ាព្រោបះយ៉ា ទីតលំកាងៈទុយហាវ៉ាណហ្វស៊ូណាសពពញូហាវ៉ាណហ្វស៊ូនេះញូយជាព្រោះរកគី អាតោញូជាជំងឺកងកាចសាហាវបំផុតញូជាជំងឺកងគ្រោះថ្នាក់បំផុតយ៉ាឡៃហាវ៉ាណហ្វស៊ូនេះញូណែវឡៃហងហកេអាសាតាន់តូ ហាកិហសានឹងញូអាកាន់ហេខូតនេះភាពគ្រោះថ្នាក់មឹងហាវ៉ាណាហ្វស៊ូយ៉ាឡាយើញុត្មៅណៅទីតឡាមអ៊ីលមូណាតានតូញងៈប្រៃសាអរាងនឹងតកបួរតានតូញងៈប្រៃសាអរាងនឹងជឹងជាមនុស្សយះយ៉មតានតូញងៈប្រៃមនុស្សសែនសឹកយ៉ាឡាញុត្មៅណៅទីតឡាម agangku nga amal ibadat we nyu akan ni nga pei agangku nga amal ibadat nan nga amal ibadat napa Allah Subhanahu wa taala hong rija hong kan pei gang bo hong kan pei gang yom ya le pu hawa nafsu ni kai nyu temau neo ti dalam ibadat tan to nyu nga pei ibadat nan ឆុងមឹងសុណាស់នៅពីទេមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាម nyungak perai ibadat nan neo di dalam peka pita yanan ya som tui hawa nafsu ni ya Allah subhanahu wa ta'ala ham ya Allah subhanahu wa ta'ala pemin lo pipai to di ayat Quran ya leka iya na di ayat Quran nanti ayat Quran lo pipai គង់អល់ឡោះស្មាហានហួតាឡាបំរាមគង់អល់ឡោះស្មាហានហួតាឡាហាមមឹងហ៊ីងាក់ទុយហវ៉ាណាហ្វស៊ូមឹងហ៊ីងាក់ទុយអារាំងគង់ងាក់ទុយហវ៉ាណាហ្វស៊ូទៅយកបហាសាអាយ៉ាត់កូរ៉ានគង់អល់ឡោះ سبحانه และ تعالى ហូហ្វារម៉ានញូតទីតឡាំសូរ៉ាម៉ារយ៉ាំអាយ៉ាត់ល្មើផ្លោះសំឡាន់អល់ឡោះ سبحانه และ تعالى ហូហ្វារម៉ាឡៃ فخلف من بعدهم خلف عطاء الصلاة واتبعوا الشهوات فسوف يلقون غيا ما كان حو تال ما يا هتاي من فون نبي نبي حو وفات له ناو حو تال ما يا حسا فون حسا كرم أداء الصلاة فون يو بخ بانك لا سميان واتبعوا الشهوات ភងៈភងញងៈទុយហាវ៉ាណហ្វស៊ូហើយគេលទ្ធផលរបស់ញោហ្វសោហ្វយលកោណរយ៉ាណាភងញោអាកានេទទួលបណាសាទទួលបណាសាភងញោអាកានេទទួលហៅកាប្លាស់សិនតទីតលំបាទនរកាចហនំមកកាហងសពបទាំងពីរនេះហងសារៈសំខាន់គឺកៅទាំងពីរនេះសូមមិចលិសណាតើកៅតើកាន់ អឺប៉មរឹកអឺហាសាមកទួនេះហាសាចំណងជើងនេះអន្តកងាក់ជាការតើកាតើកាន់តលកមូស្លីមីនតានអឺមូស្លីម៉ាតៃសេពពញោមជ្ឈលិសតើកោតើកាន់បម្លាំនេះហៅកិត្តិយសអឺត្អាតូនតួនទៃមីអឺប៉ារៀងកងផងកិតនឹងកោម៉ែមឹងខេតជេ នឹងកៅម៉ែមងខេតាអន្តោណេះចូលរួមចែករំលែកបហតាកៅបហតាកិនឆ្លៀតឡាំឱកាសនេះលន់កៅពេលអន្តោណែនាំប្រកើនផងកិតហាសិតតាលអងអងម៉ៃម៉ៃមីវែតែនពឿនសបត្តិហន្តៃទាយទាំងពីរកងតទុយដានអឺផ្ទិលទុយដានមឹងសាតាតឡាំលកើទាំងកះលងីលកើ Karena dengan ទួនអាប់ទុលម៉ាណានពិនមូហាម៉ាត់កាត់ម៉ែមឹងខេតត្បូងឃ្មុំទានទួនយូសូពិនតៃយេបកាត់ម៉ែមឹងខេតកំពង់ឆ្នាំងទានតកាយូងានឡុនផ្ទលអឺដុកទ័រអាប់ទុលហាលីមពិនមូហាម៉ាត់អាលីកាត់រៀងតទីភ្នំពេញនេះឯងទានទួនហ្វាឡាហ៊ុតទីនពិនហ្សាការីយ៉ាកាត់ម៉ែតាស់ជាងរៀងម៉ែមឹងខេតរតនគិរី អន្តោជាការចូលរួមណាវ៉ាឡោពនតាណាតតាពីអែតាយអន្តោចូលរួមការពីអូកាមាណាព្រៃញតោគងវងណាហងទេហៅខែមឹងមឹងធေါ်តាស់នឹងអណាយ៉ាមេអន្តោចូលរួមណាបហតើកោណាបហតើកាន់លំគោលបំណង ការពារអូកាម៉ាអូកាម៉ារបស់ថ្ងៃទាំងជាកិច្ចបន្តអឺលុនអឺលកៅតាលអឺទួនអាប់តុលម៉ាណានអឺទីតឡាមមជ្លីសតាកតាកានីលកៅមងទួនអាប់តុលម៉ាណានតងញាក់ការនិយមនៃហាកិញូម៉ាណាហាកិញូម៉ាក់សុតណាអឺហាវ៉ាណហ្វស៊ូណា hakiknya maksud hakiknya makna hakiknya ni jumnai hawa uh, nafsunan fayatafaddal mashkura الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه أجمعين رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي أما بعد السلام عليكم ورحمة الله وبركاته وعليكم السلام أول ببي هولن كروب تن هرمات تن تبون نتال أغان كون بان كام بيتين أن يه الأستاذ حسن بن صالح كاي كاي كون hadir mejorum jewikmen pak malam ni dan lekah hormat natal ong ong mai mai កងហាទៀតម៉ែផ្ទាល់ទី2កម្មវិធីនេះតាញនឹងងាយលកៅហរម៉ាត់កែណាតាលហាទៀនកៅមូស្លីមីនតានមូស្លីម៉ាតុងពីកៅកងតចូលរួមប៉ាងមឹងមសាតាយានឹងងាយនឹងយ៉ាព្រះហូម៉ាឡូមផ្លោះលែមឡាំនេះថ្ងៃ កោអាសាម៉ៅឌូតកតងហងអឺម៉ៅឌូកំផុតផុតសំខាន់និនយគ្រោះថ្នាក់វូងាក់ទុយហាវ៉ាណាប់ស៊ូតើញនិនយាយរបៀបកងត្រៃព្យាបាលញូយនិនយាយត្រៃទាំងពីរកោជាអាយ៉ាងអ៊ីស្លាមជាអាយ៉ាងអ៊ីម៉ានទីតាមការរស់នៅត្រៃនិនយាយត្រៃមតាសត្រូវសត្រូវ មតារាងរាងកងជាសត្រូវត្រែនឹងយើតោប្រឆាំងហងត្រែអើតោមឺឆ្នៅត្រែតោទុយប៉ាត្រែអន្តោប្រែត្រែទាំងពីរកោពីណាសាទីតាឡាំហាទីរស់នៅត្រែតាលបេះលបេះណកែនឹងយើទីតាឡាំហាទីត្រែកងកកាលនឹងយើទីរ៉ៃអាខេរ៉ាតេនឹងយើសត្រូវក្លោជនី កងសំខាន់នញ្ញាសត្រូវក្លាជនីពិសាញោនញ្ញាហាវាងហាវាណាហ្វស៊ូទីតញោនញ្ញាមណាញោគូបត្រៃអើគូបត្រៃឯនេះនញ្ញាជាសត្រូវក្នុងត្រៃឯងតែញនងាយទីក្លាញោនញ្ញាសៃតនកងត្រៃទាំងពីរកោយ៉ាងហតាកម្មកម្មលែក្លោបកានីក្លោជនេះនេះនញ្ញាញោនិនជាសត្រូវក្នុងត្រៃទាំងពីរកោ តែញនិនកាយតិកយោទាស់វិធីទាស់មធ្យោបាយតានត្រៀមលក្ខណៈអន្តតតលតានប្រឆាំងហងសត្រូវសត្រូវថ្ងៃទាំងពីរនឹងតែញនិនយាយជាមឡំនេះនឹងចាថ្ងៃអាកានហេថាមងកងកៅហើយចំនួនតតងហងហាវនអផ្សូនឹងចាគ្រោះថ្នាក់ហាវនអផ្សូនឹងតែញនិនយាយរបៀបរបៀបកងថ្ងៃទាំងពីរកៅ មើលបែប្រឆាំងតែព្យាបាលញោយានិនគេតតងហងអឺហាវ៉ានានអតាហាវ៉ាណាហ្វស៊ូនាននានជា نبي صلى الله عليه وسلم برسب دالاي ثلاث مهلكات هوى متبع وشح مطاع وإعجاب المرء بنفسه إن حديث ني حديث حسن مقصد يوم Kalau pakai kau ngak buai tiga tong pi kau binasa nan ya tisa nyo hawa nafsu kong tirai ngak tu nyo hawa nafsu kong tirai ngak tu nyo tan ti to nan ya ruột clay con gang to at tu nyo giờ này ruột clay mà nó nyo sifat clay con bồ côn nên nyo mà ta sifat clay Lona nyo ngạ tui sifat kleh nyo nen Nyo taat tui sifat kleh nyo nen Tên nhìn nen gái thì klau nyo nen chứ Bộ côn hà găng nen nyo Mô tà nạ phiếp hong gục nyo ảnh Á nyo tà cặp bột Nhìn nen klau bà ca ní Chia bà ca bà ca có ngạ bà gai bà nà xá Mình ưng mong nyo nen chứ Hawa nafsu Tên nhìn nen gái gục tà gai tông pì cáo Chia sập trâu hông tà gai gái ជាស្ដាញូនិនយើអល់ឡោះស៊ុបហានវតាឡាហូខានត្រៃ di dalam surah Yusuf mang uh, ah, penuh Nabi Yusuf alaihi salam kong kadhau ah, Allah subhanahu wa ta'ala hu firman kan terkali A'udhu billahi minas syaitanir rajim wa la ubarri'u nafsi innan nafsa la ammaratum bisu Nabi Yusuf menjalai dan tim mata'ong kau lai rup kau nan siam Ahu mata'ong kau kapi lai rup kau nan siam ពិតប្រកបញោគូបនិនយ៉ានីណាប់ស៊ូនិនញោបដាពាកពីប្រកែងាប្រកែងាកញ្ញាយ៉ានីផុតផុតអឺបខំយ៉ានីបដាពាកពីអន្តោតកែនិនងាកញ្ញាតែញនិនងាយទីក្លោញោនិនយើតកតងសៃតនយ៉ាកអល់ឡោះស៊ុបហានវតាអាឡាហូខានតកែទីដឡាំអាយ៉ាតអាយ៉ាតកងលោកងមនុស្សមួយញោអល់ឡោះហ្វីរម៉ានឡៃ إن الشيطان لكم عدو فاتخذوه عدوا surah Fatir ayat tí 6មកសុទ្ធញោពុតប្រកាសញោសៃតាននឹងនឹងយះញោជាសត្រូវសម្រាប់ផងហើទាំងពីរកោមកការខិនយើផងហើមឺសៃតាននឹងជាសត្រូវឥឡូវទៅទាំងពីរកោយ៉ាងហតាកម្មកម្មលក្ខក្លោបកានេះនឹងយះញោជាសត្រូវហងត្រៃអន្តរត្រៃការពីរូបមឹងផងញោ Ini gaya tak tonghong hawa nafsu Nên chứ Allah subhanahu wa ta'ala Mata sebut Bahwa di dalam Al-Quranul Karim Kong Allah subhanahu wa ta'ala Bahwa nên chứ Allah subhanahu wa ta'ala Cik cerah nampak nyu Dan Allah subhanahu wa ta'ala Patah paam nampak hawa nafsu nên Ini hawa nafsu Hau makna lain nên chứ Dia nampak sesuatu lain hasa maknanya terai uh, hatai terai atau rup terai nan dia nampak perkara lain hasa ataupun perkara nan je perkara kong uh, CMO ataupun perkara nan je perkara SIM maknanya uh, dia rup nampak perkara nan ialah uh, hawa nafsu lo na របស់ប្រញ្ញាញោលិហាវ៉ាលំភាសាអារ៉ាប់ណានយ៉ា cái cái do à, do à, nào nên nên kejonon kejonyonan nan je ngap gai pa nyonan li li gup na di à, dalam peka konkrutna atau peka berdasar Idan jaka Ibnul Qayyim rahimahullah kan hau gai makna al hawalai rika hawa nafsulai mailu tab'i ila ma yulaimu maknanya tabiat gai dia napa hakikong serap hong nhau tabiat ថ្ងៃនេះនៅនិយាយញោឌៀនៅប៉ះអាគេកងស្រោផងញោនៅប៉ះអាគេកងញោទៅមើលតកៅនៅប៉ះអាគេកងញោកណាំបើនិយាយក៏យល់ហើយហៅអាណាហ្វស៊ូតែញ៉ឹងគេអឺស៊ីហ្វាននេះគឺអល់ឡោះស៊ុបហានវតាឡាហៅបជាងញោទីតាឡាំគូមនុស្សយកលកលកោអឺទីពេលកងដរាបឡៃមនុស្សហាកាងហាកាងញោហាទៀវតែងតែមកតែ ហាវ៉ាណាហ្វស៊ូហងកោអាតែងតែមកតែហាវ៉ាណាហ្វស៊ូតោសពីហងញោទីតឡាំគូអឺរស់ញោរស់នៅតញោនឹងតែញនឹងគេអឺតតងហងហាវ៉ាណាហ្វស៊ូនឹងយ៉ាងញោជឹងតកោយកកាលិនហងបោទោះមកផ្លោះលែនឹងយើព្រោះអឺជឹងមឹងហាវ៉ាណាហ្វស៊ូនឹងយើញោមតេតបកា ហវ៉ាណាហ្វស៊ូតកតងហងស៊ូបូហាតយ៉ាងនេះតកតងហងអឺព្រោះកងហូច្បាស់ឡៃអូអតោតលលកងហូច្បាស់ឡៃអូនឹងយើងញោអាកានិតមើទីតឡាំបកានិនហវ៉ាណាហ្វស៊ូនិនតានទីតញោនឹងយើងហវ៉ាណាហ្វស៊ូញោជឹងទីតឡាំឆាហវ៉ាតម៉ាណាញោឆាហវ៉ាអកេអកេកងត្រែតមើតកើមង ការរស់នៅថ្ងៃមងពូហាទីវរស់នៅថ្ងៃឥឡូវខ្ញុំតើតើជានេះទីសាញោញជើងប៉ាស៊ូបូហាតបកាបកាកងហូច្បាស់ឡាស់អបកាបកាកងសពេចសពិលលោះណាញោនន្តលពេគ្រោះថ្នាក់ជាងហាវ៉ាណាហ្វស៊ូជាងទីដឡាមបកាស៊ូបូហាតជាងទីដឡាមបកាសាហវ៉ាយ៉ានីណាហ្វស៊ូសាហវ៉ាគេយល់ទេទីដឡាមស៊ូបូហាតហ្នឹងអញ្ចឹង nyucing tekok di dalam uh, iman terai di dalam akidah terai di dalam tauhid terai inan yo ka uh, ustaz Hasan Hopop loh le hawa nafsu abin lah nyu temau di dalam perkara lain hasa nyu akan hinga buat perkara benasa nyu akan ngak buat perkara kaut inan abin lah hawa nafsu nyu temau di dalam asyubuhat uh, nyu di dalam អឺកលខាជំនឿថ្ងៃកងថ្ងៃជឿអល់ឡោះស៊ុបហានវតាឡាតៅហេតថ្ងៃអ៊ីម៉ានថ្ងៃហ្នឹងឥណិនយងាក់ថ្ងៃបកាទាំងពីរនឹងខូតមកការថ្ងៃជារាងកងជើងជារាងកងគ្រោះថ្នាក់ឯចំណែកទីតនឹងយេញោគ្រោះថ្នាក់ញោមលាគ្រោះថ្នាក់បកាទី3គនេះនឹងយេអាបិនឡៃហាវ៉ាណាហ្វស៊ូញោជើងទីតាឡាមបកាសាហាវ៉ាត់ យ៉ានីបកា nafsu shahwah តណ្ហាតកតងហងភូហាទៀវរស់នៅថ្ងៃយកការពូមើលតកើតំណែងអាត្មើតកើរងយេះយោមតានត្មើតកើត្រាប់អាតានកែកែនៅកែមឹងមឹងពូហាទៀវរស់នៅថ្ងៃយេណានយោណានយូឡែអឺតកតងហង shahwat តើញ៉ានងាយកកាលានហូបោលបលោះមកកែឡែ Allah Subhanahu wa taala bau di dalam Al-Qur'anul Karim lo lo lupi menghawa nafsu. Pantai Allah Subhanahu wa taala bau nan nan je satai cicegah napa hawa nafsu. Satai peta paap napa hawa nafsu nan. Ya kan menung meng firman Allah Subhanahu wa taala kong Allah Subhanahu wa taala hau firman napa Nabi Daud alaihi salam Ya Dawud يا داود إنا جعلناك خليفة في الأرض فاحكم بين الناس بالحق ولا تتبع الهوى فيضلك عن سبيل الله سورة صاد آيات 25 مقصود نيو وهي داود ស្ពាក់ពាក់ញូកោហៅបជាងហៅជាអាយ៉ាងគ្រប់គ្រងពីងោបោកលោកនេះមកការហៅបហុកុំវ៉ា viên mà mà phụ giáo dạ, giáo về giờ hơi hơi túi túi cái ការសេចក្តីវ៉ារវាងមនុស្សហ្នឹងហងពូយោយ៉ានេះវាការសេចក្តីវ៉ាហងយោតានជួយយើហើទុយហាវ៉ាណាហ្វស៊ូហើ maka ialah hatui hawa về hanan makanya bagai hanan sa menjelan Allah Subhanahu wa taala ini nanti dalam ayat ni Allah Subhanahu wa taala hau benjakkan terale ialah hawa nafsu nan nyau temau di dalam bukan sekadai nyatmana di dalam di dalam hukah hukum maka nyongak bai bukat sekedai kah hukum kenai nan jeng kau jeng kau atal au ta nyinan gai Allah subhanahu wa ta'ala hu firman ka lai falidhalika fad'u wastaqim kama umirta wa la tattabi' ahwa'ahum wa qul amantu bima anzalallahu min kitab surah asy-syura ayat 35 maksudnya Maka oleh jenan wahai Muhammad, hau dakwah wa, hau caya wa manusia napa agama Allah. dan kan je hau istiqamah yakni nâng nô, tình iman hau, à, tình Islam hau. dan nhìn ngay tengok ngộ taat tu Allah Subhanahu wa taala bè hau istiqamah yakni buah hau nâng nô. Tan chui je hau taat ngạ tu napa hawa hawa nafsu phong nhu maka tan jala tan wahla wa kau hu iman je hong hake hake kong Allah subhanahu wa ta'ala patron nyu menghatom hatom kitab nên Allah subhanahu wa ta'ala hau pada nabi dengan dan je perai sabar perai teram tengok dakwah ah tu jalan Allah dakwah manusia napa agama kong ja agama kong tepat ta nhìn dengan nâng nô tengok tauhid nâng nô tengok iman ta nâng nô tình hộ vụ ngại và đặt thật vào Allah tan chưa giờ taat tui ngạ tui hatom hatom hawa nafsu chưa bị xe à, nafsu gang gang kong pecang hong agama Islam thì Inan ngay di dalam ayat ni Allah Subhanahu wa taala hu sebut hawa nafsu hawa nafsu phong nhau. Kia là hawa nafsu nên nhau nhau lô hô ya ka o mừng bồ cô la sa nó bồ cô la sa kế mừng bồ cô la gàng nó bồ cô la gàng kế nhau trong trong thì cao Inan Allah Subhanahu wa taala pegai pecang hong hawa nafsu hawa nafsu tong pihnan. Dan inan gai meng sabda Nabi sallallahu alaihi wasallam tiak tong hong hawa nafsu ni gay Nabi sallallahu alaihi wasallam bersabda lai la yu'minu ahadukum hatta hawa hatta yakuna hawahu taba'an lima ji'tu bih. Hau riwayatnya oleh At-Tirmizi maksudnya tihoka iman sempurna oh hagang-hagang mengponghonan biatal mataya hawa nafsunya tôi là kệ con cao bờ mày à, tôi là kệ con cao bờ mày mừng Allah subhanahu wa ta'ala nên hawa nafsu lebih ni hawa nafsu con như xem con nên ra nhau gồm tôi là kệ kệ con Nabi sallallahu alaihi wasallam bờ mày ta nhìn nên ra nhau hô tôi ó oh, hà kệ con រូបញោនឹងខិនអើរូបញោនឹងទៅមកទៅកើតែតាពីញោប្រងទុយគេកងណាប៊ីសលឡោះអាឡៃវ៉ាសាឡាំប៉ាម៉ៃអ៊ីនឌីលពីនេះគេណានយ៉ាញោញោជើងសេមតែញនឹងគេណាប៊ីសលឡោះអាឡៃវ៉ាសាឡាំហូបសាប់ដាគេ والعاجز من أتبع نفسه هواها وتمنى على الله الأماني Hầu đi Việt nhớ nên nhớ ở đây At-Tirmidzi dan hadis ke ngok kene dan ya diriwayatnya oleh At-Tabarani maksudnya tan gangkong kesoy gangkong on dan ya gangkong nhau petui gai group nhau nan tui hawa nafsu nhau យកកត្រូវថាផ្លោះលោករូបត្រែហ្នឹងក៏ជាសត្រូវហងត្រែអវ៉ាណាហ្វស៊ូហ្នឹងក៏ជាសត្រូវហងត្រែលោកត្រែបណ្ដោយហងញោហ្នឹង បណ្ដោយរូបញោនឹងប្រែទុយហវ៉ាណហ្វស៊ូគេឯនឹងញងប្រែត្រៃនេះខាតលោកណានប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមខានដែររាំងកងខ្សោយរាំងកងអន់តើញនឹងគេរាំងកងអន់នឹងញោបបោបបោនៅទីងអល់ឡោះខិនហូនីខិនហូទេព្រោះបបោបបោកងលោខិនហូកងលោតតពីហូប្រមហូប្រមងាអស់ហូប្រមហូប្រមតអាទុយអល់ឡោះស៊ុបហានវតាឡាហង ងាអាតូមអាតូមអ៊ីបាដាតអោតតពីបបោបបោខានហូខានហូតមើសូរហ្គាតតពីហូខានហូប្រមងាអាម៉ាលអ៊ីបាដាតអបអល់ឡោអោអើតមណញូតចាងការចាងការហូប្រមងាអោតែញ៉ានងាយអឺតេតងហងហាវ៉ាណាហ្សូនីងាយណានយ៉ាមតាពុះនួយផងអសាឡាហ្វូសាលេះនឹងឯងកងកាត់បោកាត់មយាយតកតងហងហាវ៉ាណាហ្សូ nên nhớ giờ cả Ali radhiyallahu anhu cái thâu mình dạy khăn tiền lấy al hawa yasuddu anil haq mana nyu hawa nafsu nan nyu tập skat mong phụ bật à, bên lại à, mà ta hawa nafsu à, bên lại cái tôi hawa nafsu mà ca nhau nên à can hí tập skat cái mong phụ bật nyu khăn cái cái tự tuôn phụ bật nên ồ ta như này cái uh, ah, pepenuh Ibnu Abbas radhiyallahu anhuma nanjakan hom jelek lah, gay la tujalisu ahlal ahwa fa inna mujalasatahum mumarridatun lil qulub lil qalb mananyo chuya phang thau to sepi hang gang gang kong chi ahli ahwa gang gang kong ngak tui hawa nafsu kayo sepe pe to sepi hang gang kong ngạ tui hawa nafsu nan nan je nyo ngạ bgai tai trai nan go nyo ngạ bgai tai trai nan go a go ngạ tui hawa nafsu nan ya ka trai humat lo le a hawa nafsu nan chi chum ngư chi go vậy nên à, bố bố nuôi con hộp bọ mẹp lo tiệt tông hong à, hawa nafsu haram haram le nhau ngạ bgai trai tông pe ka tutul hom nafaat tutul hom faedah ta nhìn ngay holan លកម្មអាហ្វយលែមតាអពុពនុយបកថាកងហូសាសំអអតោលបេះអតោកកាងរមអោតញនងាយហូលានបកលកម្មវិធីណបាអាយ៉ាងកងសម្រាប់សម្រួលវ៉ា والسلام عليكم ورحمة الله وبركاته وعليكم السلام ورحمة الله وبركاته លកៅអូនពួនតាលតួនអាប់ទុលម៉ាណានពិនមូហាម៉ាត់កងហៅអឺ ងាក់ការនិយមន័យអឺមឹងហាវ៉ាណហ្វស៊ូនៅហងក្បោះក្បាយលោនៅទុយរិយាហាកេកងទួនអប្តុលម៉ាណានកាត់ហូប៉ោម៉ែមឹងនិយមន័យអឺហាវ៉ាណហ្វស៊ូមកសហាវ៉ាណហ្វស៊ូនឹងទៀតបោះលេខការដែលងាក់ទុយហាវ៉ាណហ្វស៊ូគឺញងាក់ព្រៃសឹកណាតែទេសរុបពុះនួយក្នុងទួនអប្តុលម៉ាណានហូងាក់ការបះតើកោបះតើកានមិនទៀតបោះលេខការដែលងាក់ទុយហាវ៉ាណហ្វស៊ូ nhu akan ne ngạ bưởi bưởi sợ nhu bè bưởi sợ tí tố nè riêng con on bom phật nên nhu nên nhớ riêng con ngạ tuy hawa nafsu mà nè nhu riêng con ngạ tuy hawa nafsu này chìm núi chìm núi on nè chìm núi chìm núi on hong cao nên gây nè ភាពគ្រោះថ្នាក់នៃហាវ៉ាណូហ្វស៊ូនឹងគេញូនិនយើញូទប់ស្កាត់ ព្រៃនៅងាក់ពូពែអណាហើយហើយក៏ងាក់ទុយហាវ៉ាណូហ្សូហាវ៉ាណូហ្សូនេះ YouTube scan ព្រៃនៅងាក់ពូពូពែអចុងក្រោយពីទៅយកអសសារហ្វូសាលេះកាត់ហូកៃពយោតាលត្រីទាំងពីរកោខិនពេលត្រីទាំងពីរកោនេះតតលែហងផងងាក់ទុយហាវ៉ាណូហ្សូជួយគេយកកែដែលតលែហងអារាំងកងងាក់ទុយហាវ៉ាណូហ្សូនេះ ណាហោធនេអហោធនេអលែបើហោធនេអលែញូនឹងហោពេលត្រៃណសអណាបកបជាពេលត្រៃណណសប្លោណៅងាក់ព្រៃត្រៃនេះលុបឡើបហកេកងត្រៃត្រៃថោប្លោនេះមនុស្សមឹងហកេកងទួនអាប់តុលម៉ាណានហៅប៉ោម៉ែទីតឡាំព្រូបតើកោតើកាន់កាត់ អឺសំណួរអឺជាបន្តលនកកៅប្រវាយសំណួរแนวទួនយូស៊ុបពិនតៃយេបមេមឹងខេត្តកំពង់ឆ្នាំងលកៅពេលទួនតងអឺប៉មឹកសបាប់សបាប់អកិមនឹងមូលហេតុមូលហេតុកិមនឹងកងងាក់ប្រៃ seagang នឹង ngerti hawa nafsu តើខ្ញុំតែសបបអកិមនឹងខ្ញុំតែមូលហេតុអកិមនឹងខ្ញុំតែកតាអកិមនឹងគងងាក់ប្រៃ seagang នឹងគឺងាក់ទុយ hawa nafsu លកៅមឹងអឺអង្គទួនតងងាក់កាបហតកោបហតកាន فيتفضل مشكورا الحمد لله رب العالمين وبه نستعين ولا عدوان إلا على الظالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا وحبيبنا المصطفى صلى الله عليه وسلم تسليما كثيرا أما بعد السلام عليكم ورحمة الله وبركاته لك هرمان تنشكون أتبون Napak Allah Subhanahu wa Ta'ala តែនបៈទួនទួនវាលខ្មិនទាំងពីរតែនអងអងម៉ៃម៉ៃវាវតែស្អាយទាំងពីរកងកំពុងតែទុយដានទីលពីនេះអតោទុយទុយសាងតណោយានិនយោងហងសំនួរអតោពួកសួររបស់ ទួនហាសាន់មេប៉ហូឡិន គឺផ្នែកលិនបច្ចបៃមឹងសពបសពបហកេមនឹងកងបែមនុស្សែណែវទោះទុយហាវ៉ាគប់ឯងនឹងហាវ៉ាណាប់ស៊ូគប់ឯងនឹងក៏យកឡែប្រហែលទុំពីកៅទៅចាងប៉ាំងក៏យកសពបនេះគឺញុសំខាន់ហើយពេលណៃទៅថៅសពបអគឺត្រូវឯកខៈហោអថៅកាពីអថៅកាពីហោអ យល់ណាពេលតែថៅសបបគេមរឿងកងយពែថ្ងៃនៅទួយហវ៉ានុកស៊ូគប់ឯងហ្នឹងយល់តែការពារពេលគប់ឯងថ្ងៃលែកតតមៅទីតឡាំសបបសបបនឹងជួយយល់យោងហងពេលវេលាគឺលិនតមៅទីតឡាំសបបអបងយ៉ាតែមនុស្សម្ដងមកសបបនឹងគឺពួកតរបៀ atau អប់រំមកសិតម៉ៃយូពេម៉ៃបុលហេតអប់រំមកសិតម៉ៃលឿនដែរមកសិតម៉ៃយកអឺទេពញាបបណាលែពូអប់រំខងឆុង អតោសាកែលែបទុយអឺមឹងតัวគេងបេមឺគឺនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាមហូសាប់ដាឡៃគុលមូលូឌិន yuladu alal fitrah mana đấy gel gel à nữ cũng đít thui nên cười cho đít thui mấy thì ngọ fitrah mana nhau lệ fitrah nhau thâm chiến nhau cứ salim trang ta tự tuôn mưa hà kệ không xem à tao khách nhà à viên lấy tua game bị mưa bè nào tua hà kệ không xem nữ đến ở cán tự tuôn bụ xem tuy nó vừa à bên lên tòa ghe mê mư bé nó chỉ lên công kích nhà cứ à nữ nên nhô à can tôi chỉ lên kích nhà gái vì nên nhà Nabi Muhammad sallallahu alaihi wasallam có sập tề lệ fa abawahu yuhawidanihi au yunassiranihi au yumajjisanihi vậy nên là bên này tòa ghe mê mư nhô chỉ Yahudi cứ nữ nó nhà anh à nhà ai pan tuy Akama à, Yahudi Hà bên này tòa ghe mê mư nhau ជា Nasrani យាននៅជប៉ុនទៅ Nasrani ហើយពេលឡេតោកាំងមេមើញោជាមកជូស យាននៅខុញប៉ាន់ទុយណាន់កែយានម៉ាក់ណាញោលេនៅណេះមងស៊ីណើគឺយោដេះពួយម៉ៃហងស្លាមាត់ហងហើយចេះស្អាតហើយចេះផ្ទៃតែតពីម៉ែមងត្រេអប់រំយានហើយពេលឡេតអប់រំនឹកចោលត្រេហងទុយ മനഞ്ഞുലേ nữ tế khăn đầu kế từ bề nần Têu thân khe măng lật tập hòl xem ô À lật tập hòl cái giá ô Tế ô tì hò lại ô tì hò gần cái giá vừa Ăn lệ gục ấy theo lùi Nữ độ lại kế cọp lại gầy lùi Nữ độ lùi chay hà gai hà tôm cọp gầy Rồi nào là tập hòl trong khói nữ nhục quăng nào nhục nằm của do mê bư nhục tôi mừng đô xịt mai bởi chai lô bởi sân năng vì nên dù ngạ bởi bác bó ta gai tại vì nên nhớ bàn xa lọc tại Sahaba Nabi Muhammad sallallahu alaihi wasallam តែងតែអប់រំលើកទៅចោលផងកិតទីងោពួកសៀម tengok pu ibadat napa Allah Subhanahu wa taala yo ya ka sembahyang yo ya ka a er, yo ya ka ngak haji jenen te lek utiha hasa meng pu abrom sahabat Nabi Muhammad sallallahu alaihi wasallam kong beta riwayat meng Ar-Rubayyah bintu Muawiz radhiyallahu anha kadahum jelai arsalan Nabi sallallahu alaihi wasallam غتاد عاشوراء إلى قرى الأنصار نبي محمد صلى الله عليه وسلم ជូនមកកណាន់ថ្ងៃអាសូរ៉ានឹងនៅទុយទុយផ្លៃមឹងផងអានសតនឹងផងអានសតម៉ាណាយូឡៃផងអាហ្លីលម៉ាឌីណាមកកានប៊ីក៏ខានឡៃមិនអស្បាហាមូហ្វទីរ៉ាន់ហ្វលយូទីហ្វលយូទីមបាគីយតាយូមីហ៊ីហើយហើយយកងយុតគូម៉ៃព្រោះនៅ ញូហូម៉ាណាញូលេបឹងកមកណាន់ប្លោគឺពេលញូបច្ចប់បឹងកណ្ដប់អើមឹងកាយញូណៅវ៉ាម៉ាន់អស្បាហាសាអ៊ីម៉ាន់ហ្វលយសុមយានហៃតកូម៉ៃហូកាបឹងគេអូជាគាងអើពេលពេលញូអើយានអរូបៃយប៊ីនតូម៉ាវីសក៏ហំយាយលេហ្វកុនណាណសូមូហ្វកុនណាណសូមូហូបាវ៉ានូសូវីមូសិបយ៉ាណាណា وَنَجْعَلُ لَهُمُ اللُّعْبَةَ مِنَ الْإِهْنِ យ៉ាងนั้นក៏លែទីពេលហ្នឹងផងគាត់អើយើប្លោះនៅផងគាត់ម៉ែណៃញ៉លែប្រៃអនុនេះអនុលែផងគាត់ហ្នឹងសាំអើគេផ្សាំអើយនេះនេះជាពួកអប់រំភាសាអកន្តែលែអើយហួយឌឺតែក្លេះហួយនៅតែលប៉ាតែហូបសាំអើអូ យនិនសួរលែរបៀបផ្សាំយបែក៏លែតែពេលដែលផងគាត់ផ្សាំហ្នឹងគឺគាត់មើលប្រាប់ផ្នែកអិនហ្នឹងពេកអានេះនេះអានេះនេះអិនយកកាគេពេលហ្នឹងយកកាក្លៃបណ្ណាតាំង فإذا بكى أحدهم على الطعام أعطينا ذاك حتى يكون حتى يكون عند الإفطار យនិនផងសាហាបា ពេលដែលនឿណេះញុលប៉ាតបដែលនឿណេះញុអើញុលប៉ាហើយពេលនេះលប៉ាគឺប្លប់ប្លប់នឿណេះញោហំប្រែប្រាថ្នាអិនសេងកើបេះតាលមងត្លេះអើយិននេះគឺជាតរបៀកងសែមតែនហើយពេលនេះត្រីហូអប់រំនឹងចោត្រីមឹងស៊ីតម៉ៃ ព្រៃម៉ាណាញូលេពេញសែមព្រៃប្រចាំងហងហវ៉ានអបស៊ូមនឹងនឹងអូពងណៅគឺញូអាកាន់យានិនតែនយានិនគេនឹកចោលត្រៃពេលត្រៃបតមើទីតឡំសាឡាឡៃហាសា អតោទាស់ទួនគ្រូឡៃហាសាតែក៏ចាក់យុកឯងក៏យោយលេវ័យដំបងគឺសំខាន់ពីពី គេសាលន់ប៉ាំងសៅវាំងលកៃសាសបាត់លិនតអង្កៅសង្ហបរីក៏លេផងកែមងអ៊ីស្លាមផងយុឆ្លៀសវៃឡោះទីពេលមរហាឡាអឺអ៊ីបទីតាអ៊ីបេណតាល់សាដាវីយ៉ាមើលមកបឋមបេណតាល់វិទ្យាល័យគឺញោហាមហូបគេកម៉ៃកម៉ៃអ៊ីស្លាមទៅជួយហ៊ីជាបអូ Jinan suhlek bolhan ke. Hatai mengsanaviyat hatai meng vichyalai phongnyau pa pa chu bu. មកពេលសកលវិទ្យាល័យខិនជុគឺបញ្ហាអូសួរលេខពីនេះហកេជាមេរៀនត្រីតុងពីកែវក៏យល់វ័យបឋមវ័យដំបងនេះគឺហាពៀនឡៃញោអប់រំយប៉ែគឺប៉ងណៅគឺយិនហាពៀនឡៃនៅណេស៊ីតទេអប់រំបើជួយហ៊ីចាបអូបើ ជូជាខ្មែរអ៊ីស្លាមអូញបងណៅគឺញោអាចកែប្រែអូយូនិនវ័យនេះគឺសំខាន់ពិភាយតែយូនិនកែមនឹងមនឹងបឹងសពបកងបែណៅបែមនុស្សនទុយហាវ៉ាណហ្វស៊ូដានគឺតហងកាំងម៉ាណាញលេតហងកាំងទុយហាវ៉ាណហ្វស៊ូស្រាប់ផ្សែបគប់សះបានហងអាកាកាំងទុយ hawa nafsu គឺយកឲ្យเป็นលេខរូបថ្ងៃហោសូខាំងតាំងអូយើងអាចទុយនៅកន្លែងក៏ហូកឯងអឺយើងអាចទុយនៅកន្លែងក៏ហូកឯងយល់នឹងបានសាឡុះថ្ងៃតែងតែខៈមឹងពូតហងផងអលុលហាវ៉ាផងទុយហាវ៉ាណាប់ស៊ូតែនផងងាក់ពីតអះ យកឪពុកនួយអាសាមឹងអប៊ូគីឡាបាគាត់ហំចៃឡាឡាទូជាលីស៊ូអស្ហាបលអហវ៉ាវឡាទូជិតវឡាទូជាទីលូហំម៉ែណាយលេជួយវ៉ែជួយវ៉ែផងហៅតហងផងហប់មតាហវ៉ានហ្ស៊ូហ្នឹងផងកងទុយហវ៉ានហ្ស៊ូហ្នឹងតែនជួយវ៉ែផងហៅមែនទេមិនសៅឲ្យញោជជែកឲ្យញោ فإني لا آمن أن يغمسوكم في الضلالة កលែកកៅហោសវត្ថភាពអលែកផងយកទុំពីកៅហ្នឹងញាក់បើឲ្យទៅមើទីតលំពុសើហ្នឹងមើលហោសវត្ថភាពអនេះហ្នឹងផ្ដោះរូបសែមជាងអោយលបិសូអាឡៃគុំហ្វីឌីនីបាអ៊ដម៉ាលបិសាអាឡៃហ៊ីមអតៅ ផងញោទំពីកែវដែរញ៉ាក់ពៃស័កសុនទីតលំអកមាយកកាគេកងផងញោស័កស័កសុននឹងស៊ុបហាតនឹងទីតលំអកមានឹងតែនមូជាហ៊ីនរ៉ាឌីយ៉ាឡោះអានហ៊ូក៏រំជាឡៃឡាទូជាលីស៊ូអះលលអហវ៉ាយកដល់ថ្ងៃតាសប៊ីនអ៊ីប្រាហ៊ីមគាត់ខាក់លេជួយវ៉ែផងទៅពីកែវតោហងផងទុយហាវ៉ាណាប់ស៊ូគប់ឯងហ្នឹងតែនយកដល់ថ្ងៃសបបទីក្លៅ meng uh, sebab compare manusia na tua hawa na tui hawa nafsu gup ai nan nyunan uh, mana le lemen lemui hong pu thau khun Allah subhanahu wa ta'ala tei hau thau khun Allah subhanahu wa ta'ala chmai o tei hau po Allah subhanahu wa ta'ala som hong tane Allah subhanahu wa ta'ala o yanan ni ban Allah subhanahu wa ta'ala hu firman និយាយនៅបកភងមុស្រីគីនលែកវម៉ាកដរុលឡោះហកកដរីយ៉ាងណាម៉ាណាញ៉ូលែតែនផងញូគឺហូផោអល់ឡោះស៊ុបហានហ៊ូវតាឡាហូយ៉ាហងតណែអល់ឡោះស៊ុបហានហ៊ូវតាឡាអូយ៉ាងណាហាពីណៃតែហូថៅគឺអល់ឡោះស៊ុបហានហ៊ូវតាឡាច្បាស់អូតែហូបមូលីអល់ឡោះស៊ុបហានហ៊ូវតាឡាអូហវណាប់ស៊ូតែអាកាន់ទុយតែទុយតែនឹងពីកាយ Yunana biarlah terjemah Allah Subhanahu wa taala. Allah Subhanahu wa taala akan hidayah. Cai ta tu ai napa jalan kong selamat. Jalan kong nyau, jalan kong seorang. Ten sebab ti pa. Mung sebab kong pa manusia na tu na tu hawa nafsu nan yunan kelak មឹងពូខានកោខានកាន់ទីតឡាំពូងាក់សៀម តែនខកោខកាន់មឹងពុកចាស់យល់ណាពេលឡៃទីតលំសហគមឡៃអាសាទីតលំក្រុមឡៃអាសាទីតលំផ្លៃឡៃអាសាកងហូតម៉ាណែលេកៃមឹងមតាអាកាំងកងអំពីវនីវតាវ៉ាណទោះមនុស្សសេងៈបកាសែមតែនក្លាមឹងបកាកញ្ញាហ្នឹងយរិនពួកហាវ៉ាណព្ស៊ូហ្នឹងញ៉ាកាន់ដង លពីហ្នឹងក៏យកញោអកាសញោអកាស يرنما الله سبحانه وتعالى وفير ما لا ولتقم منكم أمة يدعون إلى الخير ويأمرون بالمعروف وينهون عن المنكر وأولئك هم المفلحون سبحان الله من أن يلاي تين من دين من فong هاي جي أمة جي كرم كون يو من نسي نغا سيم أه. តែនផ្ដៅមែនទេតែនផ្ដៅងាក់សែមតែនខាមឹងពូងាក់ងាក់ខ្ចាស់ Jadi hatayme Allah Subhanahu wa taala lepa wa ulaika humul muflihun. Ten tong pih nan chi a gang kong ho chok chai. Ha pin lai te kla. Mong pu yêu cao yêu kan na ngak sem, ten kha cao ka khan mong pu ngak khjah jenan pu hawa nafsu, geung khjah tong pih nyo akan dong mai. giá lẽ tế hùng ngã túi phiền man Allah subhanahu wa ta'ala ô tên lên sân khép sân khép inshallah tí là mư mong cụ con bè mà đây là à mong sợ bọc con nhiều bè mà đôi xe là tôi hava nắp su nên cứ gần năm tuần giờ khăn có cái không tuần giờ à từ là gần năm tuần giờ hay lần nằm ở tuần giờ hay có khăn hồ lùi chai, hay có khăn hồ lẹn xem hay có khăn hồ sang phong bé តតពីកណាំតេហូកណាំពើញទុះខ្នាតអូតេហូកណាំទុនយ៉ាពើវៅអាខិរ៉ាត់អូនប៊ីឌូអាដល់អល់ឡោះស៊ុបហានូតាអាឡា ربنا آتنا في الدنيا حسنة وفي الآخرة حسنة សែមទុនយ៉ាសែមអាខិរ៉ាត់ដូយេនិនថ្ងៃកណាំទុនយ៉ាតតពីថ្ងៃហុកឡាអាខិរ៉ាត់អូថ្ងៃហុកផ្ដោតទៅងោពូទុនយ៉ាអូយេនិនភាកលោ gan cung កណឹមទុនយាតែនយូតោញលេតលំទុនយានេះស្លាមាត់ចេះចាំបាច់ស្រឹងខែគេកាយអស់គឺណានចេះកងហាវែនអបស៊ូញុទុយនៅសើតែនចលាការអល់ឡោះស៊ុបហានូវតាអាឡាហ៊ូហ្វីរម៉ាឡាអ៊ីនណាលឌីនយារជូនលីកាអាណាវរ៉ាឌូប៊ីលហាយ៉ាទីឌុនយា واطمأنوا بها والذين هم عن آياتنا غافلون មណាយឡៃតែនស្ពៈពៈអកាំង อแกงปองยูเลยรจูนาลิกาอนเนยูสุนเคมและตามกาวอตามอัลลอฮฺสุบฮานและ تعالى วารดูเปลี่ยติดตุนยาแต่พองโยเป่าไตพองโยริดอแอนน้องปุโตที่จะเล่ำตุนยาวัดมาอันนูบีฮะแต่นึ่งนอฮะเกะก็โยหลุมตุนยานั่นโยควาลอวัลละดีนะฮุมอันอายาตินะกอฟิลูน ទៀនអកាកាំងពងផងញោមមឹងអាយិតអាយិតកៅនឹងមឹងអាយិតអាយិតអល់ឡោះសុបហានូតាអាឡានឹងគឺបង្ងើយកន្តើយហៅមើលត្រាវអូយានលទ្ធផលផងញោយបើអ៊ូឡាអ៊ីកាម៉ាវ៉ាហុមុនណារពីម៉ាកានូយ៉ាក់ស៊ីប៊ូនផងញោទុងពីកៅនឹងគឺលពិលពិផងញោណាគឺទីតឡាំពុយនរកាហងហាកេអកេកងផងញោហូហងងាក់ម៉ៃតែនទីណាំ meng pu kong ah meng sebab kong tui manusia na tui hawa nafsu nan ke mananya le penyap mele gup aing khan ke mự nan walaupun hake nan halal ka dai um mana le kau lui ka nam ban đi ka plai ka khan ban đi ka ya ta hau ka yo ka hu lui tự yêu lẽ sao lâu tới từ lao từ lao phong cất ខាក់មករូបឯងវឡៅប្រកែនឹងហាឡាលក្តេះក៏យកអន្តអខេអន្តស្បៅអត់ថអខេហវ៉ាណោះស៊ូគាត់យេនឹងលនពមងើងហាសាគេហាសានឹងខឡោបិនខលីហ្វាអូណៅអានហងមេកាត់ងិនសូលេម៉ានបិនហាប៊ីបអឺតេនទីបេលានសូលេម៉ានគឺហៅរាំងបំរែរាំង gang mereka mai gang sempenai ten chang ke ngan nyu patar yanan tipel boh yanan បោះយ៉ាងហ្នឹងខលហ្វក៏មិនយាយមិនយមលែកហៅហៅចារិយាហៅហៅកំបំរើនឹងដែរហៅកំកងសែមបណេយ៉ាងហ្នឹងងាក់ប្រៃខលហ្វហ្នឹងបោតតែហតែម៉ៃសូលេម៉ានកុំយាយណាបាខលហ្វលែកហើយខាន់គេក៏ប្រៃ Jadi kalau nan nyoba le Amir B Sulaiman nan genam jariyah ni bau tang jariyah. Jadi nan Sulaiman có xa là bong kalau là khách gặp ngày. Jadi nan kalau có bạn đi sẹt lệ về lần à, lần bự gì bây giờ Amir anh mê anh tổ gần nằm của do đến đây bom ra cái mày ní cứ nhu chặt khơi luôn. Jadi nan ហាកេកងតែខិនយេគឺចុងក្រោយនេះកុនយេលែហឺមើលដល់គឺយកហាកេលីយ៉ាឡាម៉ាហាវ៉ាយ៉ាអាននីហ្គោលីបុនកលកបៃហឺហាកេកងកៅកណាំណាគឺយកហាកេគឺយកខិនតៅហាវ៉ានោះស៊ូកៅលេកៅនេះឆ្លៅហាវ៉ានោះស៊ូកៅយើយេនយេហាកេកងពេលមើលឆ្នៅហាវ៉ានោះស៊ូទៅហៅគឺសែម ទៀតនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមខានទីតឡាំពុសតកោនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមខានលេបអានតតសតកោវអានតឆហ៊ីហ៊ុនសហ៊ីហ៊ុនតមលុលហ្វកម៉ានលេទីពេលដែលហៅសតកោប្រហែលនៅឆហ៊ីឆហ៊ីម៉ានហ្គីហេហ្គីសហ៊ីហៅវកៃអូខ្ចាប់កោតែនហៅទស្សនឹងបោះតែលាពៀនឡែកោសតកោនេះគឺកាន់ Jangan bedanya ke sedekah pahala. À, cứ do cái hầu va nó su thế đó sân bo là ờ cao sao ta có về lấy cành mày á về lên từ ai sao ta có hậu nó cứ ba là à ba là lô mực chân nơi à tên mực chân nơi hầu va nạp su gục anh từ ai tên thì từ chua à khiết á phải chỉ lô đã về liền thì từ chua à khiết mừng cả ta à tao sập bóp con bè tai tumpihkan atau manusia natui hawa nafsu nan nyu nan vau លទ្ធផលចុងក្រោយវ៉ៅអាសាបអល់ឡោះសុបហានហូវតាអាឡាវ៉ៅពួកពួកគ្រោះថ្នាក់ពួកចលាការកងទុយហវ៉ាណាប់ស៊ូណានយរិនហាពៀនឡៃត្រៃតៅកលពេលទៅតៅរូបត្រៃឡៃហាពៀនឡៃក៏ងាក់ទុយហវ៉ាណាប់ស៊ូតកោកោខាន់ចលាការ ឧទាហរណ៍សាឡេពេលដែលតែនិយាយហុកុំគេអាសាតែពោអាយ៉ាត់កូរ៉ានតែនហាឌីសនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមព្រោះនៅពេលហ្នឹងពេលថៅសារ៉ាធម្មណាញោសោះព្រោះនៅទាំងកាកានេះក៏យកកាងតអៀកកាលូលកាលៈថៅអត់ទេអន់យេរិនលពីនេះកងចលាការណាស់ អើកាចរោះចរោះចរោះចរោះតែពិតឆុងសោះយ៉ាងนั้นលទ្ធផលយ៉ាងนั้นយោវាយលទ្ធផលហាងកែអូយចឹងអកាចរោះចឹងអខ្យោពោអកាន់សួរកៅមិនអាយិតកូរ៉ានតែនហាឌីហាឌីនេះយ៉ាងนั้นយ៉ាងนั้นលែវ៉ាឡាហ៊ូអាឡាំតែនហើយយកក្នុងលែវ៉ាឡាហ៊ូអាឡាំនោះគឺហាំតើអ៊ីលមូហាំតើអ៊ីលមូយ៉ាងឆុងកៅតរាងហាងទួយហាវ៉ាណាប់ស៊ូហាងខាក់មិនហាវ៉ាណាប់ស៊ូកុំអេង យ៉ាងនឹងចាប់ហងពភ្នួយ Syekh Al Albani នឹងថាស្នឹមអស់អឺកលែកយកគោលគ្រឹះអឺអតមូលឋានគ្រឹះសម្រាប់អកមាអតវ៉ាសាឡូទៅនេះគឺមតាក្លៅទីសាញោគឺកូរ៉ានទីតញោគឺសុនណេះតែនទីក្លៅញោ ហ្វាហាំយល់កូរ៉ានទាំងសុនណះនឹងគឺទួយផងសាឡាហ្វសាឡេះមកសាហាបានប៊ីមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាំទាំងតាប៊ីអ៊ីនទាំងចុងក្រោយក៏លែងបើថាបើលែសពបកងសើសពបកងវ៉ៅក្លេទុងពីក្រមទុងពីណាគឺដោយសារមូលដ្ឋានគ្រឹះទីក្លៅនេះក៏យល់ផងញូក្លាពួកយល់កូរ៉ានក្នុងសុនណះនឹង Dấu cả hà kê con sahaba Nabi Muhammad sallallahu alaihi wasallam tên tabi'in tabi'in cùng dùl Cho nên tệ yêu lệ gân gân cao Nhu á an lệ cao yêu mình đuôi xe tạo á yêu mình đuôi xe là to Quran tên sụt này Học cục còn ở đời ấn Tế xua cả là hơi hơi bà hàm Quran hơi dùl Quran tên sụt này đi tùy kê Xua nhau cả Hà bên là tùy hà va nắp xua nhau Trong này Trong này ở bên này tôi à, sahaba tên tabi'in tên ulama ulama cũng thui phong sahaba tên tabi'in và nên anh tìm ta mực trong trong bởi មានវតែស្អែកទាំងមូស្លីមីនទាំងមូស្លីម៉ាត់ងាត់ឆ្កែពីពីពួកយកសវណ្ណនេះមិនតែលូឡូញ៉ែពេលកូរ៉ានយកទៅឯងពេលអាទេសយកទៅឯងប៉ុន្តែញុំមើពួកបកស្រាយនេះឆុងឆុងមកទៅឯង nhô mự tôi ba ô nhô mự tôi in ô nhô mự tôi là mẹ ulama Salaf ô Nyo bọ sai hò và nafsu nhau À tao là mẹ con tôi hò và nafsu à, Tìm dây chấp này nè nè Nyo bọ sai tôi là mẹ là mẹ con tôi hò và nafsu Mà nà nyo lẽ là mẹ hò và nafsu À Vậy nên phải tới tung bị cao Ngắt kè bị bì chi bị xe Thì giờ màn đi Giờ màn đi cứ à lầm lố lò Tên យ៉ាងកងអះអាងលែទុយកូរ៉ានទាំងសុនណះហ្នឹងគឺលោតែតាពីប្រៃត្រៃសួរវើលែហៅទុយកូរ៉ានទុយសុនណះហ្នឹងហងហ្វហឹមហើយហងពូយល់ហើយយ៉ាងណានេះយកកងអាកេកងលិនខាន់ពោនិយាយទីម្លាំនៃហារ៉ាប់លែ វាតែស្អាយមូស្លីមីនតែនមូស្លីម៉ាទាំងពីរតទុយដានទីម្លាំនេះអាកាន់ទទួលមណាហ្វអាត់អកេកងលិនពោបនិយាយសន្តិស័កនេះតែនលិនលកៅបច្ចប់តែនបុគ្គលទួដេទីបើទួនទួនកែកែអ៊ីនសាអល់ឡោះវ៉សលឡោះអាឡានប៊ីណាមូហាំម៉ាត់សាឡាមលកៅអូនពូនតែលយូសូហ្វិនតាយេបកងកាត់ហៅប៉មឺមនឹងមឹងសាបាប់កងងាក់ប្រៃសាអារាងនឹងទុយហាវ៉ាណហ្វស៊ូ ទាំងហកិកងកិតពោម៉ែនេះលនជាលែកញោក្បោះក្មាយទាំងអឺសបាប់នឹងទាំងលោកែតែតែពីដោយសារពេលវេលាថ្ងៃមិនតែកំណត់យនិនសំកិតប៉ៅអតោស្ពុតមនុស្សមឹងសបាប់សបាប់ហចំនួនអឺកងពែពេលសាអារាងនឹងងាក់ទុយហាវ៉ាណហ្វស៊ូទាំង អឺសំណួរទីក្លោគងលន់កានេអឺដកប្រៃទួនទួនវាគ្មិនរបស់ត្រីបកស្រាយនឹងអឺអត្តររអ៊ីតិបាវលហវ៉ាតើងាក់ទុយហវ៉ាណហ្វស៊ូនេះគ្រោះថ្នាក់អគិមនឹងណាអឺត្រីហូម៉ាត់យើនិយមនៃហវ៉ាណហ្វស៊ូ dan tengpih ke hormat je mengsebab-sebab pengak beraitu hawa nafsu yunan me tiai je ka pang meng tuan Falahuddin bin Zakaria មិនការចែករំលែករបស់កើតលែងតើការងាក់ទុយហាវ៉ាណហ្វស៊ូនេះញូគ្រោះថ្នាក់ហាគិមនឹងណាហ្វាយតាហ្វាតលមស្គូរ៉ា الحمد لله رب العالمين والصلاة والسلام على أشرف المرسلين نبينا محمد وعلى آله وصحبه ومن تبعهم بإحسان إلى يوم الدين أما بعد السلام عليكم ورحمة الله وبركاته وعليكم السلام أتاي من سلام لنا كاو شكور بون بون الشيخ حسن صالح سمراب سمرول كامبتي អតៃមងសឡាមដល់ណកោឈូគូរពនពនណបាសេខហាសានសាឡេកងជារាងសម្របសម្រួលកម្មវិធីប៉មឡាំនេះ nên gai là cao hột mặt là bạo sợ sai tông pi cao đây chỉ việc mình bị hồng lên bạo mà làm ni cao hột mặt là bạo ông ông mày mày mi về tài sai con pung to bằng tel tôn pi ni tên có hầu vào ô gai là bạo ông ông mày mày mi về tài sai tông pi កំលះបងពេលវេលាហាសិស្កាដើម្បីស្វែងយល់មើងហុកុំហុកុំរបស់អល់ឡោះស៊ុបហានហ៊ូវតាអាឡាអងអងម៉ៃម៉ៃហាទៀនកូមូស្លីមីនកងលោហ៊ុរម៉ាត់ ថវតិយសពាកពាញូគ្រោះថ្នាក់នៃការងាក់គេហាសាហាសាងាក់អ៊ីបតតឡៃហាសាហាសាទុយហាវណប់សូពេលនឹងគឺអឺញូផតផតងាក់ប្រៃគ្រោះថ្នាក់យេរិនបើសិនណាជាយលេត្រីថោបឹងព្រូអព្រូគ្រោះថ្នាក់ឡៃហាសាអតពុនគ្រោះថ្នាក់នៃបកាឡៃហាសាត្រីយ៉ាងងាត់ឆ្កែមកញូ យ៉ាងការត្រីគ្វិនិនហួយគ្រោះថ្នាក់តាលគេតាលសុខភាពរបស់ត្រីលោះណៅត្រីគ្វិនិនទីហោយកកោមនីទីអន្តរាញូអតាពូនត្រីហួយគ្រោះថ្នាក់ណៅតាលសុខភាពរបស់ត្រីគេហួយទឹកនោមផ្អែមណៅគេណៅមែនណាញូព្រះថាបងភាពគ្រោះថ្នាក់របស់យូនឹងមែនណាញូជាហេតុតងត្រីគ្វិនិនហូបបឹងយមឿនអគេអនឥឡូវទៀមទាប្រែត្រែថៅព្រោះគ្រោះថ្នាក់នៃផ្កាលៃហាសាយ៉ាងលក្ខខណ្ឌថៅ គ្រោះថ្នាក់ផ្កាឡាយអាសានឹងយ៉ាបើមិននឹងថ្ងៃក្តីយ៉ាងងាច់ឆ្ការូបថ្ងៃមិនលេនៅទីតាមផ្កានឹងយេនិនទីអន្តរាពរោគ្រោះថ្នាក់នៃការងាក់គេហាសាហាសាទុយហាវ៉ាណប់សូពេលនឹងគឺញូងាក់ព្រៃផត់ផត់ខាតតតិហាកៃអាខេរ៉ាទេអោអោម៉ៃម៉ៃហាទាំងកមូស្លីមីនកងដូហរម៉ាន់ព្រោះខាតតតិហាកៃអាខេរ៉ាទេ hom phu kha to ti tun ya ni cứ ti hau yao ka o kha to ti tun ya ni bạn nè nhu trai quay nấn ai កែតម្រូវកែសម្រួលឧទាហរណ៍តឡាំយើងកោថ្ងៃងាក់បឹងរបស់ថ្ងៃយ៉ាលែថ្ងៃខាទីតឡាំយើងកោងាក់បឹងរបស់ថ្ងៃហ្នឹងថ្ងៃអាកាន់ហិខែតម្រូវណាទោះចលែនឡែកោងាក់ពេលប៉ែទីតឡាំពួកងាក់បឹងថ្ងៃវើដៃឡែកយ៉ាលែខាតតតិហាកែអាខេរ៉ាទេ maka trai penan ti ho aj upah mengbrukan kainan ngak prai lepa wa o yenan trai tong pi ka ja pi carana pi pi ti tong hong masalah ni di dalam al-Quran Allah Subhanahu wa taala ho firman lai innal ladzina yadhilluna an sabilillahi lahum azabun shadidun bima nasu yaumal hisab maksud ayat សពាក្យពាក្យអារហាឡៃកងសាសាត់មឹងចលានអល់ឡោះ យ៉ានេះបើមីគាកងត្រឹមត្រូវសម្ងាត់ផងយូនិនអាសាបអតាពនទីរុណកម្មកងផុតផុតបឌីដួហងហាកេកងផងយូវៅបាក់ហាកៃហ៊ីសាបយ៉ានេះហាកៃជំនុំជំកាសរបស់អល់ឡោះសុផានហូវតអាឡាមេបាក់កៃទុំពីកោអឺតែនេះនឹងថ្ងៃទីតាឡាមអាយតថ្ងៃអល់ឡោះសុផានហូវតអាឡាហ៊ូហ្វីរម៉ានឡា فأما من طغى وآثر الحياة الدنيا فإن الجحيم هي المأوى maka ataupun agak halaya kong patuh kenat ten nyum kenen mư trao ti talam gương gao tun giá yakni chiêng mừng hagai akhirat nen fa innal jahim hiya al ma'wa មកការសពាកពាកនរកាចាហីមនឹងគឺជាលពីលពីរបស់ញូតានអង្គអសាប៊ីរ៉ហ៊ីម៉ាហ៊ុលឡោះកាត់ហុំយ៉ៃឡាអ៊ីនណាម៉ាសុមមីយ៉ាអលហាវ៉ាហាវ៉ាន لأنه يهوي بصاحبه في النار សាពាកពាកយ៉ាងបង្ងាន់ហាវ៉ាពេលនឹងដោយសារគេដោយសារសាពាកពាកញូភូងាទុយហាវ៉ាណូសូពេលនឹងញូងាប្រៃយ៉ាងកងងាទុយហាវ៉ាណូសូពេលនឹងលេនៅទីតាឡាំនរការបស់ Allah Subhanahu wa Ta'ala ណាអ៊ូឌូប៊ីឡាហ៊ីមីនហ្សាលិកយារិនត្រៃទាំងពីរកោយកថៅមិនគ្រោះថ្នាក់នេះណាយារិនបោះស្រាយខាងដើមកន្លែងនេះយើបានហើយញូ ត្រៃទាំងពីរកោសិតតាអារាមកងខិនទទួលជោគជ័យមកអល់ឡោះសុផានហូវតាឡាដកទីហាកៃអាក្រាទេយើងនឹងហៅកាន់ធំណាវពួកខាតដកទីហាកៃអាក្រាទេហូហៃអាយតង់ត្រៃជើងអូណាមេមឺរបស់ត្រៃទៀនពឿនរបស់ត្រៃពួកម៉ារបស់ត្រៃអូហូអាយតង់ត្រៃហូអូបើសិនណាជីយ៉ាលេត្រៃក្រៃនឹងងាក់ត្រៃលេទីតឡាបកាកំសើណាការក៏អល់ឡោះសុផានហូវតាឡាក្នុងពេលនេះអឺអងអងម៉ៃម៉ៃហាទៀនក៏មូស្លីមីនកងលោហរម៉ាន់ទីអន្តរា ពួកគ្រោះថ្នាក់នៃការអនុវត្តទុយហាវ៉ាណូហ្វសូនឹងគេញូនិនយើពួកងាក់ទុយហាវ៉ាណូហ្វសូពេលញូងាក់ពេលលេទីតឡាំបកាកងសឹកបកាកងសាស័តតែនត្រេតុងពីកោយកថោលេអាសាល់កលកលពួកសើអតពួនពួកសាសនាក្រៃនឹងចឹងតកោមឹងតបកាណាយកថោមែនអាសាល់អតពួនធៀបដើម យល់យល់ប្រការក៏ងាក់ប្រៃសើប៉ុណ្ណឹងគឺហៅទៅទ្របការមិនទីសាញូអ៊ីទីបាអ៊ុដននីវលហវ៉ាទីទីសាតែនេះតទីសាញូនឹងយើងាក់ទុយគេងាក់ទីភូសង្ការប្រមាណប្រការក៏មិនទិលសង្ស័យទីហៅច្បាស់ឡៃអវលហវ៉ាតែនទីតួញូនឹងយើងាក់ទុយហវ៉ាណបសូរបស់ញូយ៉ាងនេះអឺបើនេះគឺជា អាសាលអតាពូនជាមូលដ្ឋានគ្រឹះនៃ ប្រការក៏ងាក់ប្រែលេខទីតាមគ្រោះថ្នាក់ងាក់ងាក់ប្រែលេខទីតាមវូវ៉ៅក្លែពួកសាស័តណាក៏យកអល់ឡោះសុផានហូវតាឡាហូបច្បាស់អ៊ីខានមេបត្រៃប៉ាស៊ីហ្វាតមឹងអសាបុដលាលម៉ានយកផងផងអារាងកងវ៉ៅក្លែផងអារាងអារាងកងសាស័តគេនឹងយកអអល់ឡោះ سبحانه វតាឡាហ៊ូហ្វីរម៉ាឡាអ៊ីយតាប៊ីអ៊ូនអ៊ីឡាហ្វាន់វម៉ាតហវលអមហ្វុសសពាកពាកផងយូ tôi cái, mà nên nhớ hô kệ tôi cứ gây mừng phú dân ổ gây mừng phú sang ca bà man ổ tàn tôi hong hà và nắp sâu rồi bao nhiêu đấy thì đến nhiều ngạ quay kế ngạ quay lệ đi tại làm bạc ca còn sợ bạc ca còn vùng vén mừng chỉ lên còn giàu chỉ lên còn uh, tâm trời thế như nên gây ông ông mày mày hạt tiền còn muslimin còn lô hot mắt uh, chỉ tu tới nhủ gang còn ngạ tôi hà và nắp sâu phải nên ទីហោកាន់ងាក់ប្រៃសើរូបកិតដើតែរូបកិតនឹងអស់ជាធម្មតាញោមិនញោទុតាបាវែនតាលយ៉ាងកាយកែជាធម្មតាញោនេះញោឥឡូវអាកាឡាយបុគ្គលអាកាឡាហាកាងកាន់ងាក់ទុយហាវ៉ាណប់សោពេលនឹងហោកាន់សើដើតែកិតអស់ប៉ះកាន់ងាក់ប្រៃសើណាប៉ះអាកាអាកាកាយកែយកគីជាងហ៊ានលែកយ៉ាងនេះ កាយោទីតាឡាមអល់កុរអានសូរ៉ាអលអានអាមអាយ៉ាត់ហាកាតោហាប់ឡោសំឡានអល់ឡោះស៊ុបហានហ៊ូវតាអាឡាហ៊ូហ្វីរម៉ានឡាវ៉ាអ៊ីនណាកាធីរ៉ាឡាយ وإن كثيرا لا يضلون بأهوائهم بغير علم តែនស្ពាក់ពាក់លោមិនមនុស្សឯងពេលនឹងណាងាក់ប្រៃអារាំងក្រៃសាសាប់ពីអះវ៉ៃហ៊ីមហងព្រោះងាក់ទុយហាវ៉ាណហ្វសូរបស់ផងយូពីកយរីអ៊ីលមិន hong ti hôm tê ilmu bay lại o. thế thì ta làm Al-Quran Allah subhanahu wa ta'ala hầu hi ham khá bay ba tay hô bành ngã kia ha sa sa y bà tạt la ha sa sa tuy hà và nấp sâu ồ Firma Allah subhanahu wa ta'ala la wa la tattabi'il hawa fayudillaka an sabilillah Maksud ayat Tên chui dơ hơ ngạ tuy hơ vợ Cả vô nhu ngạ quay hơ xa sát Allah يعني من jalan jalan កងត្រឹមត្រូវ jalan jalan កងយ៉ាប់តែយ៉ាងណាគេហាតានកងមូស្លីមីនទាំងមូស្លីម៉ាតកងទីរ៉ះម៉ាទីអូលីអល់ឡោះស៊ុបហានាហ៊ូវតាឡាទីអន្តរាផ្កាផ្កាគ្រោះថ្នាក់នៃការអនុវត្តតាពុនងាក់ទុយហាវ៉ាណុបសូវពេលហ្នឹងគឺងាក់ផ្កាយបែកបាក់ងាក់ផ្កាយក្តាស់ក្តែងទីកោមសៅកោមសៅកាន់ ក៏យកបើសិនណាជាយលិតកាអ៊ីដែលបាធាតដើមនៃអ៊ីស្លាមគឺអល់ឡោះសុផានអ៊ូតអាឡាហ៊ូជំរុញមកបាតកែពេលហ្នឹងຕ້ອງពីកោកាអ៊ីស្លាមពេលហ្នឹងបែររួបរួមណាហៅប្រែបែកខ្ញែកកាអូហៅប្រែច្លាស់ច្លាយទីកាអូជានឹងបើសិនណាជាឡេមកតាងាក់ទុយហាវ៉ាណូសូមីស្ទីអាកានហ៊ីអ៊ុម៉ាត់ពេលហ្នឹងងាក់ប្រែបែកខ្ញែកចាស់ចាស់ប្រផ្លាស់ណា ព្រះអល់ឡោះតាឡាអឺជំរុញមេបកទាំងពីរកាប់ឲ្យរួបរวมវ៉ាតាស៊ីមូបិហាប់លីឡាហ៊ីជាមីអវឡាតាហ្វរកូនេះអសាលអ៊ីស្លាមនេះអល់ឡោះសុបហានហ៊ូវតាឡាអំពាវនាវព្រះអំពាវនាវមេបកទាំងទាំងពីរកាប់ឲ្យនឹងវ៉ាតាស៊ីមូបិហាប់លីឡាព្រះផងហើប្រកាន់ភ្ជាប់ផងតឡៃអល់ឡោះយ៉ានីអ៊ីស្លាមតអ៊ូឡាម៉ាតាហ្វស៊ីឡាយូននយ៉ាអល់កូរ៉ានជាមីអាទាំងពីរកាប់វ៉ាឡាតាហ្វរកូតែជួយយះព្រះផងហើអឺប្រចាស់ប្រផ្លាស់ទីកោ Dan Nabi Shallallahu Alaihi Wasallam kata bersabda alaikum bisunnati wa sunnatil khulafa'ir rasyidin al mahdiyyin ព្រៃផងហើយប្រកាន់ភ្ជាប់វ៉ៃហងសុនណាកោតានសុនណារបស់ផងខូឡាហ្វាអ៊ូរ៉ាស៊ីទីនយ៉ានីខូលីហ្វាតងប៉ាយ៉ាងហតៃមឹងនប៊ីសល្លោះអាឡៃហ៊ីវ៉ាសាឡាំអងផងកាត់ទទួលហ៊ីដាយ៉ាយូនិនយ៉ា أبو بكر عمر عثمان تن علي يعني دي دلام حديث نيكو نبي صلى الله عليه وسلم ហើយជំរុញមេតាតិរៃទាំងពីរកោដែលជាអ៊ុម៉ាត់របស់កើតពេលនឹងទៅកាន់ភ្ជាប់ហងសុនណារបស់កើតតានសុនណារបស់ផងខូឡាហ្វាអរ៉ាស៊ីទីនហើយពេលដែលគេកាន់ភ្ជាប់ផងសុនណារបស់នប៊ីតានសុនណារបស់ខូឡាហ្វាអរ៉ាស៊ីទីនយូកាពីរូបត្រៃទាំងពីរកោមឹងហេបចាស់ប្លាមឹងហេបាច់បាក់កោតោទីតឡាំសង្គមតានទីអន្តរាគ្រោះថ្នាក់កែកែយ៉ាស់លាត់កែងាក់ទុយហាវ៉ាណាប់សូរបស់ត្រៃញូគឺជាសពបហាសា យូគឺជាមូលហេតុអាសាកងៈប្រៃបកើតផោតទីតឡំអកមអ៊ីស្លាមបើទោះបីជាពួកបកើតផោពេលនោះណាតខំបតបតែងបសៀមបំគឺញូទូឡៃក្ដេះអាតាពូនងាក់ញូក្រេនោះណាមនុស្សជាលោទូឡៃក្ដេះក៏អល់ឡោះសុផានហ៊ូវតាឡាទីហូទទួលមើអោកៃណា កាយោញងាក់ប្រែឆង់មឹងសណារបស់នប៊ីសល្លោះអាឡៃហ៊ីវ៉ាសាឡាំងាក់ទុយហាវ៉ាណហ្វសូវិញណាយានហូមោទនភាព ហងកាឡូហងងាអ៊ីបតាត់គេអាសាសាអូតារាផ្លែផ្កានិនយុប្រាចាមឹងមីគីកងត្រឹមត្រូវអឺយូព្រេនិនលេខទីតឡាំបកាកងឆង់អល់ឡោះសុផានហ៊ូវ៉ាតាឡា Abu Uthman An-Naisaburi rahimahullah kan hum yala man amara sunnata ala nafsihi qawlan wa fi'lan nataqa bil hikmah wa man amara al-hawa ala nafsihi nataqa bil bid'ah Abu Uthman An-Naisaburi rahimahullah kan hum yala agak ada yo kan ភ្ជាប់ផងសុនណាទីងកគូបញូអាសមមតាតឡាមពុកនួយអតាពុនអង្ងាអាតាន់តោញូអកាន់ហ៊ីមយេហងហិកម៉ាត់យេហងយ៉ោតែអាកាហាឡាយកងកាន់ភ្ជាប់មឺទៅកោ งะตุยฮาวานัฟสูฮะสมกับหูอยู่เป็นนั้นอยู่อาการเฮนะต่อก่อนเป็นเบดอาอยู่อาการเฮมเยมึงกับกาของเบดอาอัลลอฮฺ سبحانه และ تعالى ที่ตามสุรานนูรฮูฟิร์มันละว่าอินตุติอูตาตาตุตันยะเลพองเฮตุยอยู่ตุยหายตุยนบีสุลลัลวออะลัยิวะสัลลัมตาตาตุตันโตพองเฮเป็นนั้นฮะอาการตะตัวเราฮิดายะมึงอัลลอฮฺ سبحانه และ تعالى แต่ยังไง អឺទីអន្តរាអឺបកាគ្រោះថ្នាក់ណាងាក់ទុយហើយវ៉ាណសូងពេលនឹងញូនឹងយើតបស្កាត់មកទទួលពួកហាប់ពួកកងយោតែញូបតុបតែអត្តពលប្រសិទ្ធបំកើទីតាមរឿងកៅកងតឡាលរឿងកៅកងបាតិលរឿងកៅកងឆងណាយកគេជាងហើយនឹងអាលីរ៉ាឌីយ៉ាឡោះអានហ៊ូកាត់ជាខាលីហ្វាទីប៉ាកាត់ហុំយ៉ាឡាអ៊ីនណាម៉ាអខាហ្វអាឡៃគុំអ៊ីស្ណាតៃន طول الأمل واتباع الهوى فإن طول الأمل ينسي الآخرة وإن اتباع الهوى يصد عن الحق ហូមណែយូលែសពាកពាកកៅផាត់ផាត់ភួយបាក់កៅផាត់ផាត់ហួយអតាប៉ុនកៅគេនឹងផាត់ផាត់ព្រួយបារម្ភនៅទីងកផងហើមគេនឹងផងហើយផងតែទាំងពីរកៅនេះដែលជាឧមាត់របស់នប៊ីសល្លោះអាឡៃវ៉ាសាឡាមណាអ៊ីស្ណាតៃតួបកា មនីអាលីគេហ្នឹងគាត់ហួយមេប៉ផងទៅទាំងពីកោតួបកាទីសាញោគេទូលលអាមាលីមិនញូបបោបបោខិនហូបកាទុនយ៉ាមិនញូញូស្នឹងបោតែបកាទុនយ៉ាមិនណាញូស្នឹងបោតែបកាទុនយ៉ាវតិបាអលហាវ៉ាតានបកាទីតវញូនញ៉ាងាក់ទុយហាវ៉ាណាហ្សូលោកកលែបកលែបហ្វអ៊ីនទូលលអាមាលីយុនសិលអាខិរ៉ាមកកាសពាកពាកពូបបោបោខិនហូបកាទុនយ៉ាពេលហ្នឹង nhưng nyungap kai bậc baka akhirat bab ka akhirat cái ông ông ong mai mai hatian kaum muslimin dan muslimat kong lu hormat ha surga neraka vai vai kai akhirat ha happy lai vai rương azab to ti kai akhirat vai mừng rương neraka surga to ti kai akhirat พอมือตาเอาที่ตะลามผู้อิปาตันนะพระอัลลอฮ์ سبحانه และ تعالى Inna ittiba'il ittiba'al hawa yasuddu 'anil haqq dan sepiak piak phụ tùy hawa penen hawa nafsu penen nhục khạ mừng bạc ca con học khạ mừng bạc ca con con dạo តែគេមើលអតិបាពិចារណាណបពុភ្នួយអឺ Shaykh al-Islam Ibn Taymiyyah rahimahullah កដុំយ៉ាឡេភាកលោកំងាក់ប្រៃរូបរូបគេនឹងទុយហាវ៉ាណហ្វសូមគេនឹងហើយគេ zannatan annaha taf'aluhu ta'atan lillahi azza wa jal ម៉ាក់ណែញូភាក់លោបងគូបគូបងាក់ទៅហាវ៉ាណហ្សូរបស់កាត់ទៅណាណាដោយសារគេដោយសារកាត់នៃសង្ការអតពុន ប្រមាណលេសាពាក់ពាក់ទាំងវើកងកាត់ងាក់ទៅណាយូគឺជាពួកតាអាត់ណាប៉អល់ឡោះសុផានហ៊ូវតាអាឡាណា អញ្ចឹងមនុស្សជាកំណាទីហាវ៉ាណាហ្វសូងាទង្វើនឹងណាយកគេប្រមាណលែកចាប់ថាទង្វើនឹងអត្តពលប្រការនឹងអត្តពលអានងាមគេនឹងយូគឺជាពួកតាអានណាណាយូជាពួកតាអានដល់ព្រះអល់ឡោះសុផានហូតាឡាប៉ានឹងគឺយូប្រមាណគ្នានឹងយូប្រមាណអត្តពលយូសង្ការណាយានិនយកកងងាប់គេរួមយូគ្នាលេខណាទីត្រាំប្រការកងហាវ៉ាងាក់ទុយហាវ៉ាណាហ្វសូរបស់ញូ ចំណុចនេះបងលែពេលវេលាកាន់តែខើចំណុចអ៊ីនសាអល់ឡោះលែមើអឺហាសាចំណុចចុងក្រោយមើងពូគ្រោះថ្នាក់នៃការអនុវត្តទីហាវ៉ាណាប់សូកនិនអតាមុលអ៊ីនទីហ្វាអ៊ីប៊ីលកូរ៉ានវ៉លម៉ាវ៉ាអ៊ីដទីហៅមើអ៊ីនហៅមើហ្វាអ៊ីតាមើអល់កូរ៉ានអូតែមើពូករំលឹកដាស់ទឿនអូណាហៅទទួលហៅហ្វាអ៊ីតាមើគេមើអល់កូរ៉ានអូសំបីកូរ៉ានណែនាំបើដែរតាប៉ុនមិនញយកណែនាំទៅឡើយក៏ដែរគឺហៅទទួលហៅហ្វាអ៊ីតាមើញយកអូណា លីអានណលហាវ៉ាយ៉ាសុតឌូហ៊ូអានហ្វាហ្មីលកូរ៉ានគេយល់គេគេយល់សាពាក្យពាក្យកាហាវ៉ាគាត់នឹងអាខញូគាត់នឹងមឹងយល់អល់កូរ៉ានតារាបដល់យតលំហាវ៉ាមិនញូខមឹងគេមឹងពួកយល់អល់កូរ៉ានអឺគេយល់តើតទីសម័យរ៉ាសូលឡោះសល្លោះអាឡៃហ៊ីវ៉ាសាឡាំតើអស្ហាបុលអហ្វាម្នេះយ៉ាងកងងាក់ទីហាវ៉ាណាហ្សូយ៉ានីផលមូណាហ្វីគីនយ៉ាស្តាមីអូនអល់កូរ៉ានមូបាសារ៉ាតាន់ Uh, maknanya pau nyu kenan pang Al-Quran uh, tal mengke mengsebut Nabi sallallahu alaihi wasallam falam yantafi'u bihi maka pau nyu ti hau tutul pum nafat au mengku pang uh, Al-Quran tal meng Nabi sallallahu alaihi wasallam nan kayo Di dalam surah Muhammad ayat 56 Allah Subhanahu wa taala firman la wa minhum may yastami'u ilayka hatta idza kharaju min 'indika qalu lil ladzina utul ilma madza qala anifa أولئك الذين طبع الله على قلوبهم واتبعوا أهواءهم مقصود آيات តែមនុស្សបងប្អូនយើងពេលនឹងអាយ៉ាងកងតាំងនៅបាហឺ sehingga phaungyu tepiak mengharapkan qalu lillazina utul ilma phaungyu mejai ataupun su na pa gang kong gang prai na pa phaungyu ilmu hon la gang kong tatul ilmu penan ni su le pa madha qala anifa ha hakik kong kat yakni nabi sallallahu alaihi wasallam hum jai kenan ulaika alladhina taba Allahu ala qulubihim wattaba'u ahwa'ahum ផងនឹងយើផងអារាងអារាងក៏អល់ឡោះសុផានហូវតាអាឡា បោះទីកាទីងកហាតុមហាតុមតៃផងញូតែនផងញូគេនឹងងាក់ទុយហាវ៉ាណាប់សូរបស់ផងញូជាហេតុកងងាក់ព្រៃផងញូពេលនឹងហូទទួលហ្វាអ៊ីតាអូមឹងអាល់កុរអានមឹងពួកការដាស់តឿនអឺយេនឹងអងអងម៉ៃម៉ៃហតិនកមូស្លីមីនកងលោហរម៉ាត់ហាកេកងលិនប៉ោម៉ែបកស្រាយនេះទីហូកូលបំណងខ្ងាយមឹងរក្សារូបលិន dan orang-orang hatian kau muslimin mừng lễ nếu đi dalam pakah hawa'u thì hô cô bầm non cứ gai mừng gạc xa ca pia gúp lần tên gúp ông ông mày mày hatian kau muslimin tông pi gai to ataupun ប្រកាន់ភ្ជាប់ហងចលានកងត្រឹមត្រូវចលានកងយោមឹងនប៊ីសល្លោះអាឡៃវ៉ាសាឡាំតែនអនតងាត់ស្កែផងត្រែកមិនមឹងលេណៅងាក់ ទីតាឡាំបកាបកាកងហាវ៉ាណាកងញងងាក់ព្រៃផាត់ផាត់គ្រោះថ្នាក់យកកាហូឡែនហូសពុតមនឹងមនឹងមងញងភិនិន Idan lan pacap tahniya hang wabillahi taufiq wal hidayah wassalamu alaikum warahmatullahi wabarakatuh វ៉ាឡៃគុមុសឡាមវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារ៉ាកាតូលកៅអូនពូនតាលតូនហ្វាឡាហ៊ុឌីនប៊ិនហ្សាការីយ៉ាកងហៅ អឺពមឹកមេងៈកាបហតាកបហតាកាន់ហងអឺច្បាស់ពីបែរមឹងគ្រោះថ្នាក់ងាក់ទុយហាវ៉ាណហ្វស៊ូមនឹងមឹងចំណុចកងទួនហូបមេមឹងពួកគ្រោះថ្នាក់ងាក់ទុយហាវ៉ាណហ្វស៊ូនេះទីសាងាក់ប្រៃអូម៉ាត់អ៊ីស្លាមនេះបែកបាក់ទីកោហាពៀនឡៃតទីតឡាំមសារកាត់អ៊ីស្លាម Pelonam terang cek kau ngak amal ibadat napa Allah tui hawa nafsu Tentu umat Islam na akan ni baik bak pecah belah tiga Ni peru kruh tenak, ni peru kruh tenak ngak tui hawa nafsu Titua peru kruh tenak ngak tui hawa nafsu nan ke Ke ngak perai sa agang nan hau prom tetul muk peru peong walau ពូនប៉ោះពូពាក់ក្តេះ walau ពូនមិត្តពូពាក់ក្តេះក៏ហូរទទួលមើលពូពាក់នឹងអូខេដោយសារគេដោយសារកិតជារាងកងាក់ទុយហាវ៉ាណូហ្វសូនេះគ្រោះថ្នាក់របស់ញោមទីក្លៅញោមរាងកងាក់ទុយហាវ៉ាណូហ្វសូនេះគូមអេងសើយើងាក់ពេលរាងក្រែនឹងសើទុយក្រែហូកិនសើតែគូមអេងនោះណា ងាក់ពេលហ្គានគឺអីនឹងសើទុយណាទុយខែកលោះនៅលទ្ធផលចុងក្រោយណាគ្រោះថ្នាក់នៃការងាក់ទុយហាវ៉ាណូហ្សូនេះទុយអឺទួនកេតអូប៉ូម៉ែសពីហងកេតពេលម៉ែហងតលិនហ្នឹងលទ្ធផលចុងក្រោយគ្រោះថ្នាក់ហ្គាងកងាក់ទុយហាវ៉ាណូហ្សូនេះគឺតមើនរកាមើនរកា នេះជាហកៈកងត្រៃខិនហៅអណានេះជាហកៈកងត្រៃខិនប្រៃអូម៉ាត់អ៊ីស្លាមត្រៃនោះទទួលហៅអតទីប្លៃតទីប្លៃទីប្លៃអាខិរ៉ាត់នឹងមកការអឺសំណួរចុងក្រោយអឺកងលុនអកិនហេអឺដកព្រៃវាគ្មិនរបស់ត្រៃសំណួរចុងក្រោយវាគ្មិនចុងក្រោយណា អឺសំណួរចុងក្រោយវាគ្មិនចុងក្រោយអឺសំណួរគឺតើហុគុមសារ៉ានឹងមីយាយលែយោហបើកៃនៅបៈអារាំងគងៈទុយហវ៉ាណហ្វស៊ូនឹងតើជំហររបស់ហុគុមសារ៉ានេះជំហររបស់ជ្រីអាត់អ៊ីស្លាមណាលែយោហបើកៃនៅបៈ អារាំងកងៈទុយហាវ៉ាណហ្វស៊ូនិនបាក់សំណួរចុងក្រោយពោវាគ្មិនចុងក្រោយនេះញនិនញះលកៅដុកទ័រអាប់ឌុលហាលីមបិនមូហាម៉ាត់អាលីងាក់ការចែករំលែកបហតាកាបហតាកាន فيتفضل مشكورا بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على خاتم النبيين وعلى آله وصحبه أجمعين Assalamualaikum warahmatullahi wabarakatuh. Waalaikumsalam. Uh, hatai sukun apa Allah subhanahu wa ta'ala lên là cao sukun apa ang tun hasan kong hupay bạc tàu lên sạch sạch tan sukun apa tun tun tong pi cậu kong hu ma ya hukum bayan hukum pam lam ni ta sukun apa muslimin muslimat ong ong mai mai tong pi cậu kong to pang tol tan kong to tôi cài pang tôi cài yêu tôi facebook uh, tu san gai សំណួរកងទុនហាសានស៊ូលហាគីកៃគូចំហកងហុកុំសារៈយៀកណាបៈកាងកាងកងងាអាម៉ាល់អ៊ីបាតាត់កងនិយាយហុកុំទុយហាវ៉ាណុសូ họ papna mi papna nyo la ibnu abbas radhiyallahu anhu humalai ma zakarallahu hawan fil quran illa zammahu Allah dihusbut oh hasa kalimah hawa to dalam Quran melainkan Allah patah ab kalimah hawa to nafsu កំជាត្រាស់បតោះអាប់រាងរាងកងណាហកិបាហុកុំមយាហុកុំទុយហវណហ្សូទីសា Allah Subhanahu wa taala tahzir min ittiba ahli ahwa Allah pangajka pa hoi kada pa gang gang kong tui ahli hawa nafsu tui tui gang kong ye hukum tui hawa nafsu Allah fitna lai thumma ja'alna ka ala syari'atin min al-amri fattabi'ha wa la tattabi' ahwa alladhina la ya'lamun Allah la hatai cầu jeng hư bo hơi Muhammad to tengok syariat công xem cũng giáo khen nhập về cái hơi tôi về syariat nan chui với hơi tôi hawa hawa nafsu gang gang công ti hu thảo ồ thì tua Allah subhanahu wa ta'ala padai terai về ngã adil pahokah hukum adil to dalam hukum terai to chui với pahokah hukum tôi hawa nafsu terai walaupun kang nan nuk cao tray putjeh tay ke deh gang kia gang kan ke deh dia hukum dia hukum adil Allah firman la ya ayyuhalladzina amanu kunu qawwamina bil kisti syuhada alillah walau ala anfusikum abil walidaini bal akrabin in iya iyakun ghaniyan au fakiram falahu aula bihima fala tattabi'il ha-, fala tattabi'ul hawa fala tattabi'ul hawa anta tilu Allah le bohoi gang gang kong iman kenet phong hu គោងាក់សឹកស៊ីទៅងាក់ពួកយ៉ាវពុទ្ធបៈណាក៏យកឡើងងាក់សឹកស៊ីលិលឡាក៏យកក្រាណាអល់ឡោះវឡាពូនពួកងាក់សឹកស៊ីណានទៅងាក់គូពួកផងហឺឯងក៏ដែរទៅងាក់នឹកចោផងហឺឯងក៏ដែរទៅងាក់ពុទ្ធជាកាងជាផងហឺឯងក៏ដែរវឡាពូនពួកងាក់សឹកកាងពួកយ៉ាវងាក់សឹកស៊ីទៅងាក់ញូណានកាងកាន់ក៏ដែរកាងកាយាក៏ដែរក៏យកឡើងអល់ឡោះដែរលពេះផងហឺងាក់អតិលជាមិនហុកុំនឹងយកលពេះតែមានអតិលជាមានយ៉ាប់ជា Oleh hinan to cung ayat Allah le fala tattabi'ul hawa an ta'tidu. Cuya phong hư tui hawa nafsu ta'assub dalam masalah hukum hasasa ngak baik ka phong hư ti hunga adil o dalam bu dia hukum. Ti klau gang kong ngak tui hawa nafsu nan yau ka gang con ngạ tôi tỏ ắt tôi hà văn sâu từ nhôm giờ hậu công tôi hà văn sâu nên giao ca nhu nên sâu là là giao cái giao ca nhu nên mới hà văn sâu nên ngạ chỉ po từ nhôm Allah firman la ara'aita man ittakhadha ilahahu hawahu afa anta takunu alaihi wakila wahai Muhammad ara'aita akhbiruni khan kami bơ របស់គេអត់តបទៅខានកាន់យកទៅគេកាងកាងកូនញឹមហាវ៉ានោះញឹមប៉ោញូជាងាក់មឹកហាវ៉ានោះសូនងាក់ជាប៉ោទៅញូអាហ្វាអន្តតកូនូអាឡៃហ៊ីវ៉ាគីឡាហើយវ៉ហឺមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាមអេតងញូជាងមិនទីប៉ា Allah pedal tong pih nabi nabi dan rasul rasul untuk nyedah mengpu pahukum tu hawa nafsu Allah la ya Dawud inna ja'alnaka khalifatan fil ardi fahkum bainan nasi bil haqq wa la tattabi'il hawa fayudillaka an sabilillah innal ladzina yadilluna an sabilillah lahum Azabun Shadidun bima nasu yawman hisab Allah vừa hơi Dawud alaihi salam spiak biak kau Allah hộp chừng hư ngạ chi hagang khalifa to Bakluk ni kan nya pe ka pa hukum di antara manusia ni hong yap hong pia chui hư tui hawa nafsu hư ta do la bu tui hawa nafsu pho hư nan nya ngak pe ka hư sơ sắt tập lát bằng chỉ làn yap ta do la gang gang con sơ sắt bằng chỉ làn Allah và glai bằng chỉ làn Allah nan sam gặp phong nhu nan azab bom phot phot khang sebab hong phong nhu và hagai chum nom chum ga oleh hunan Allah kat zakka mana tazkiyah pas gub Nabi sallallahu alaihi wasallam mentui hawa nafsu. Allah la wa ma yantiku anil hawa in huwa illa wahyu yuha. Dan Muhammad sallallahu alaihi wasallam nanti hum yai madam tui hawa nafsu tự nhau ô. Ti ho ka ho tui hawa nafsu tự nhau ô. Ha ki ki Nabi mia nan nan ne mia hung wahi. Chừng mong cái cọ khơi giờ cái bập tuôn tuôn này bưng vào tàu vào lùi giờ cái ទឹកណាដល់លេងទាំងលេងពុតតូនតូននិយាយជំងឺជំងឺលួយលេងតែមើបងយើរឿងអនតកងាក់ប្រធិតវៈជូប្រធិតវៈរាងរាងកងងាក់ទុយហវ៉ាណោះសូវនិយាយដើមទុយហវ៉ាណោះសូវប៉ះហកុំទុយហវ៉ាណោះសូវទីសាត្រីនិយាយហកុំហាសាសាហកុំនេះហកុំអល់ឡោះត្រីយកថោលេហកុំកងត្រីនិយាយនេះហកុំអល់ឡោះទីហកិនហកុំហៃហាកាងហាកាងអូនិយាយលិលឡា hukum Allah jahlah ti kemlah kau geng sang geng tanah air kemlah kamu senah kayo tu hak tu gai tapi dia hukum ni hukum mang cang mut senah oh ti pang nak boh hai dia yak pun am senah dia yak tu lo lo tu tu tong pi kau ni hukum ti lai dau tu tu tu ni oh pang pang lo pa hukum ai ye pang kat dia ni ye ta le ge hukum tang chabais lai ge ye le hau tu hau cang tu oh oleh nang ne chung chung pop ne kan le dia kan le le លកម្មអះលោយលំញាយ៉ាប់ប៉ាន់ទួយ Nghe chống là Hồi trang là yếc tao tui cao yếc tao tui cao á Nên cái việc con yếc tao tui cao yếc tao tui cao à, Lúc sau bao tao tui con ăn chui tui con ăn chui Họ công lấy đã làm gì nè Họ công bà gian dạo Đang tui hàm tụi là Phụ hi tờ giá họ cái ngọt từng ngân từ gầy ồ Phụ hi tờ giá từng ngọt Allah mình Allah hi tờ giá bởi cái hai con Allah khen innaka la tahdi man ahbabta walakin Allah yahdi may yasha សេះគឺនប៊ីសល្លឡោះអាឡៃសាឡាមក៏ដែរហូហូហូសិតប្រៃហ៊ីតយ៉ាបេកំនុះមនុស្សអូកៃ khi hidayah Allah mình husset về cả hai con Allah hình họ chứng tìm giờ họ cấm tìm giờ lên là tôi alhamdulillah tôi ok ổ xong khăn gây bài gian dạo về cả gàng chứng chùm ngư chu thì xa anh tôi nó tốt bà thẹt quá chùm ngư gan con ngạ tôi hả bà nóc sâu đấy tu à họ lên là tu à cái do là Nabi sallallahu alaihi wasallam cũng em cái cái tu à cái cái là Allahumma inni a'udhu bika min munkaratil akhlaq wal a'mali wal ahwa Nabi sallallahu alaihi wasallam doa lại và hơi là kau kau kuwe mong hơi mong pu cái giác cái yên akhlak chỉ được hô xem ô kau kau kuwe mong hơi mong pu cái giác cái yên tàn kau kau kau kuwe hơi mong pu pu cái giác hawa nafsu chúng Nabi ta thì doa cái Allah ma arinan haqqa haqqa warzuqna tibaa wa arinan batila batila warzuqna tinaba Nabi doa lại và hơi Allah hơi về pu giác về công phong cậu bó hai tàn về cút nè về phong cậu này tôi pu giác dạ hầu à hai តែអានហឺពេលផងកោនេះអឺយឺបោះពូឆុងថៅពូឆុងប្របាញ់តាស់ផងកោនេះមកពូឆុងហាគេយកនឹងក៏ថៅពូឆុងមកដល់យើប្រទូលអូកែបងគេថៅពូយ៉ាក់មកដល់យើប្រទូលអូកែព្រោះថៅពូឆុងយើប្រប្លាអូកែថៅពូយ៉ាក់មកលំយំលើថានឹងក៏ថៅលេពូយ៉ាក់មកដល់យើអូប្រទូលអូកែព្រោះថៅលេពូឆុងយើព្រោះប្រប្លាអូកែអង្គទូនទូននិយាយហកក៏ជំងឺក្នុងទួយហវណោះសូលេឧទាហរណ៍ហាសា អើឲ្យអាសូរានេះអើឲ្យអាសូរានេះមនុស្សគាត់ដាក់កងអើកងគេយនីងកងយល់មហមយះមយះកុំទីហវ៉ាណហ្សូនេះពីតកេនោះទៅដឹងគេពីតកេនោះណាទៅដឹងនេះសែនជាមយ៉ាលេថ្ងៃនេះដាក់កងាក់ជំងឺសុគូរប្លោះថ្ងៃនេះហាទីសោះចិត្តបាយនៅពីខានហាទីសោះចិត្តបាយដៅអើនៅពីអើប៉ុន្តែពីផ្ដៅសោះបាត់ដៅអើប៉ុន្តែពីឡាអ៊ីនបាគីទូអ៊ីឡាកោពីលិនឡាអស៊ូម៉ាន់តាសេ ในปีระยะเก้าหมูหูตาเดียทนหนักใครก็เออไงที่สำลันก็ฮัตติจะไปนี่ตัวมันนึงก็ตับเบี้ยมีเขาก็มาตุยหาบานอฟซอบดากางงัดจมูกสุกูรึงเกนี่ตัวดึงเสียมเจียงเลยแหละตัวดึงเสียมเจียงเนี้ยจึงฮัตติฮัตติฮัตยัดคนอันคงตูนตูนคงเบี้ยกึ่งกี่ไรเอ่อจมูกอัตตาปนบาหยากรุกนะตุยหาบานอฟซู chứng thì xa con lên kham cái này là cái tụ à họ bắt lô tụ à tụ à lên là bỏ phải bỏ giáo dạo tôi ទីតัวហុយទីប៉ខសយតុលឡោះហុយទីប៉តែយកលពួកហុយទីប៉នេះងាក់ពេលកែសូកានក្លានិយាយគេហាសាសានិយាយក្លាយកពួកហុយអល់ឡោះនេះងាក់ពេលសូកាននិយាយគេហាសានិយាយទុយហវ៉ាណាហ្វស៊ូអល់ឡោះឡាវ៉ាអាំម៉ាមិនខោហ្វាមកមរ៉ាប់ប៊ីវ៉ាណាហានណាហ្វសាអានិនហវ៉ាហ្វអ៊ីនណានជិនណាតាហ៊ីយ៉ាលម៉ាវ៉ាតានដល់ពូនកាងកាងកងហុយទីប៉ផងញោតានយុខហវ៉ាណាហ្វស៊ូញោ maka semrap nyu nan surga pi to nyu nan surga nanya ulama lai wal khasyah tamna ittiba al hawa khoi ti Allah nan nyu kha so ga nan miyai đơm pa hu công ma ki sa sa tui hawa nafsu ti klao tre miyai hu công ma sa sa tre pa hu công ma sa ta tre ya thau a ki pat công hu công ti miyai nan thau a ki pat nyu ha gai ti miyai hu công ma sa sa tre ya thau a ki pat nyu to tum ya tan akhirat so ga imam malik Imam Malik កាត់ឡើយរាំងស៊ូកាត់រាំងស៊ូកាត់តែហាត់តមើលមើលប្លោះម៉ាសាឡាប្លោះកាត់ហូចបភាសាអោសោះប្លោះកាត់ឡើយហើយហើយខិនជាវប់ហុកុំហាសាហាសាខិននិយាយហុកុំហាសាហាសាតឡោងញុំនិយាយខិននិយាយពេលញុយឺកាញុយឺញុបាត់រូបញុណានបាត់ដាងរូបញុណានងក់សុកាតនរកាកាយះញុំនិយាយយកការញុំនិយាយយះពេលនេះថងបើទួញុំនិយាយយូนั่นคือ ជំងឺអ៊ុនតបកៃកៃថៅមៀហុកុមកេសាថាតែយកថៅអាគីបាត់ណាទីចាស់លឹកតែផនកោតែមៀហុកុមហ្នឹងចឹងទីប៉ាទីប៉ាមៀហុកុមអ៊ុនតបជាបានរាងរាងកងៈទុយហាវណហ្វសូណានវូគូហ្វអ៊ីនតនូស៊ូសអស្សារអ៊ីយ៉ាមៀទុំទុំណសកូអានកូអានតាទីដៅនេះយើងលឹមយកឧទាហរណ៍បងកែតឡៅលឹមយកឧទាហរណ៍យើង ឧទាហរណ៍ตัวตัวកានណាគិតណាពេទ្យตัวពេទ្យខានលែហឺហើយខ្ញុំជួនេះตัวបឹងហុយហើបឹងលូនហាសៅព្រោះខានហាកានកែហើយបឹងตัวកានហឺមឹកជួណាហើយលូនตัวសៅហុយហើយកានយប៉ាំងយកពេទ្យឡាហើយខ្ញុំស៊ុបយូនលូនហាសៅបើកានយលូនហាសៅហើយកានកែញ៉ាំកុំពេទ្យដើរខ្ញុំស៊ុបយកប៉ាសៅគេឧទាហរណ៍បើកានយកប៉ាសៅគេហើយឆុងហើយអត់ ហុកគុំអ៊ីស្លាមគាត់ទំយាច្បាស់ហុកហើយគេអាសរ៉ាគាត់ទៅដៅអើព្រោះគេដៅងាក់ជំហូបបប៉ាំងទុយហើយយ៉ាណាស់លើហើយប៉ាំងទុយទុយទុយទុយទុយទុយណាពីថ្ងៃក៏ប៉ាំងទុយកាងក៏ដៅដៅងាក់ជំហូហ្នឹងហើយហើយយ៉ាហើយចំងាក់ទុនណាន់យើងាក់ទួនពោតាណាពីដៅជឹងអន្តជំងឺអន្តជូអន្តបាធិតវៈជំងឺទុយហើវណាហ្វសូត្រីថៅព្រៃជាថៅឡៃហុកគុំហាសាហាសា Pokno temia hasa hasa, bunga te hasa hasanan amanah. Wallahi hukum kau tepiak hukum ini amanah. Amanah hukum biana blok hei one. Hukum kau biana haram atau halal, sunnah, makruh, bid'ah, haram, kau biana amanah. Amanah hukum biana blok fat blok hei one na. Biar amanah. Yunan dia dalam Quran Allah lah wala taqfu ma laysa laka bihi ilm inna sam'a wal basara wal fu'ata kullu ulaika kana anhu mas'ula chu yo ba hukum hasa hasa masalah hasa hasa lo he tau o ke yo le bu pang bu yu bu to dalam hata re kullu zalik kana an kullu ulaika kana anhu mas'ula tapi bu nanan Allah akan su di hari kiamat te tafsir ibnu oh ibnu kasir la qala qatada la taqul ra'aitu wa lam tara wa sami'tu wa lam tasma wa alimtu wa lam ta'lam fa inna allaha sa'iluka an dzalika kullihi qatadah la thuộc dalam Ibnu Katsir qatalah ta qatadah la chui hum yai chui la ka boh lo hư na ko boh o chui la ka met lo na hư na hum met o chui la ka thau lo na hư na ti ho thau o ka yo la Allah su tu pi bu het na na hư la thau la thau o hư la hukum halal haram tong pi nan Allah su ti ha gai kiamat Nanti As-Sa'di rahimahullah kata, kata tafsir ayat ni kata, "Fala tazunna zalik yathab la alai la laka wa la alaika." Chui hư pama lại pu pa hư có hư công hư hum ye hư công nhân hum ye nạp lọc kiếp chui. Ye làm ye giáo, hư pa lá ye chống hư tu sa ye. Hư ye chống hư tu sa. Chứng hư côngนั้นhư công Allah. Inil huk inil hukma illa lillah. Inil hukma illa lillah. Hư côngนั้นhư công Allah. Allah le wa makhtalaftum fihi min syai'in fahukmuhu ila Allah អំពីពួកខីឡាគីអេសាសាគិនប្លុកពួកហុកុំហ្នឹងណាមកអល់ឡោះជាងហុកុំនេះហុកុំអល់ឡោះពីហុកុំហើយហៅកាហៅកាហុកុំលេះហៅកាហៅកាជាងហ្នឹងលើលខានកានេះលេហុកុំហ្នឹងជាអាម៉ាណាអាម៉ាណាណាណាអាម៉ាណាអល់ឡោះសួរទៅប៉ហៅគីយ៉ាម៉ាត់អូលេហ៊ីណានយ៉ាអ៊ូលម៉ាអ៊ូលម៉ាអាប់ដុលរ៉ាហ្មានប៊ីនអប៊ីឡៃឡាកាឡៃអត្រាក់ទូអ៊ីស្រីនវ៉ាមីអាហ្មីនអានសារមីនអាសាហាបារ៉ាឌីយ៉ា minas sahabah Rasulullah sallallahu alaihi wasallam yus'alu ahaduhum anil mas'alah fayarudduha fayarudduha hadza ila hadza wa hadza ila hadza hatta tarji ila al-awwal cái lại câu tình tom hạt tốt tua block gang phong sao bật phong ăn sọt tìm táo ha gang mong phong nhu gang su học công ha xa xa phong như lại su gang nan nào su gang nan phong lại su gang nan nào su gang វាសំណួរគាត់នឹងត្រឡប់មកយ៉ាងទីសាបងដោយសារគេដោយសារគិតទៅហួយទីទទួលឈុំយ៉ាងហូបបហុកុំកាត់ហ្នឹងទឹងសោះបាត់ទៅហួយទៅនេះនេះហុកគេមៀហុកុំតម្រៀងហើយវ៉ានោះសូតហ្នឹងទឹងសោះបាត់គេសូកុំទៅគេគេមៀគេដើរយ៉ាងគេមៀចឹងអឺអានអប៊ីហ៊ូសែនអានអលអាសាឌីកាឡាអ៊ីនណាអាហាតាគុំឡាយូហ្វទីហ្វិនម៉ាស្អាឡាវ៉ាឡៅវ៉ារ៉ាតាតអាឡាអ៊ុមារ៊ីប្នុលខត្តាប់ la jama'a laha ahla badar kan la phong ha ha gang ni meja hukum pepiak hukum hasa hasa ha masalah hasa hasa ya la masalah ni ya la hukum ni to di zaman umar umar tam tam pi ahli badar ni untuk tam ko untuk pepiak hukum ni ni ha, untuk pepiak hukum ni nan imam syafi'i ko la ni nan le dum ya amanah ni amanah hukum ni amanah dia hukum ni halal haram ni amanah Uh, Imam Syafi'i la annahu su'ila an mas'alah dagang sukat meng masalah hukum hasa-hasa fasakata ketok deng faqila lahu ala tujib yo ya, ki jeng bom coba apa Imam Syafi'i la hatta atri al fatla fi sukuti au fi jawabi Imam Syafi'i la ketok deng untuk kau seneng la kau tum kam biane CMJ ataupun kau tok deng ni CMJ oh. Ha. Imam Malik yang supa loh tepan masalah Ket jawab tak 92 masalah ni. Desa ki amanah. Oh, desa amanah. Dak is sahasan gang masuk ikum Imam Malik di waktu umlam. Blok ket mjana umlo, blok ket mai pastat. យើងប្រឈមមើលកាត់ម្លំកាត់បាក់ណាកោះប្របាំងសាងកោះប្របាំងបងកានកុំមកសួរហុកុំគ្នាអន្តខានគាត់ណានេះហុកុំអាម៉ាណាតែយកលក្ខណៈអាម៉ាណាពូស៊ូហ៎លពូស៊ូ Nan Imam Imam Ahmad jalak kana Sufyan la yakatu yuhti fit talaq wa yaqulu man yuhsin hadza man yuhsin hadza. Imam Ahmad lai Sufyan harang Imam harang alim kala kat enci le kat kan pia hukum lem gung talaq au. Hai pi lem tang su ma kala su kan nana su kan nana. Le sa hut amanah ni ya ni. Ha hut amanah. Ha. Nan Imam Ahmad kala kala hai hai ya kan pia hukum hasa sa kan mu gat nan កាលករូបកាត់ទៅមកពូកងសំខាន់ពូកងផុតផុតបងពូកងផុតផុតប្រយ៉ាមកលេងមកលេងកាន់តរូរ៉ាត់ទៅទៅម្យាយកាន់លេងកាន់ទូនទូននេះយ៉ាលេងប្លៃតែកើទៅញូហូហូហៃអូទៅម្យាយនេះមិនប្រាប់តរូរ៉ាត់មិនហូកិនហូកុំហូកិនម្យាយលបួនមកនោះណាននៅឧលម៉ាឡៃអ៊ីម៉ាមម៉ាលិកតឡោមអ៊ីម៉ាមម៉ាលិកពាក្យហ្វាត់វ៉ាបាហូកុំតែជួបលោកកាងឧលម៉ាតប្លៃម៉ាទីណាស់ងាក់សាក់ស៊ីឡៃអ៊ីម៉ាមម៉ាលិកនេះកាងអាលីមពាក្យយូណានកាអ៊ីម៉ាមម៉ាលិកពាក្យហូកុំទូទូណានណា ពួកគេលេបអាធនតធនគេណាយើសថៅតត្មាស់នេះប្រមាណពពះផំផាំងផាំងទៅហុកុំតឡាយបាលីហ៊ូអាននេះវឡៅអាយ៉ាអូនគេបាសោថាយ៉ាត់ដិនចាំងលំយ៉ាសរហទីនេះពេលប៉ាំងបាលីហ៊ូអាននេះវឡៅអាយ៉ាថោគីអូសោ Lokalai baligu anni ayah walau a baligu anni walau ayah hadis ni nabi kan bayan khan samdal lai bayan hukum ni mta tua lafaz hong makna យះលេសូកាហ្នឹងក៏ដំទៅសូរ៉ាហ្វាទីហាហ្នឹងក៏ធម្មណាធម្មសុបដល់សោះក៏ប្រយ៉ាងទុំឡាហ្វោះហ្នឹងយោទុំឡាហ្វោះណាហូយើប្រយ៉ាងហ្នឹងយប្រយ៉ាងឡាហ្វោះហ្នឹងណាយម៉ាត់សុបលេបាលីគូអាននេះវឡៅអាយ៉ាយះលេក៏ថៅឡាហ្វោះហ្នឹងក៏ថៅតប្រាយកូនអានតោកូនអានពេលកាឡាហ្វោះហ្នឹងតលឡាហ្វោះពេលកាហ្នឹងយះលេក៏ធម្មណាអត់ទៅបតលជួយនេះម៉ាត់សុបលេបាលីគូអាននេះវឡៅអាយ៉ាហ្នឹងហូក៏លេដំតាហាយ៉ាត់បាក់ដល់តវ៉ាហ្កាបាក់ដល់យះហូកុំហ្កាហូក៏លេអានហ្នឹងអូអាទីហ្នឹងគិនសំដៅហ្នឹងអូអាទីហ្នឹង Jangan nak Imam Syafi'i lah. Lain-lain jawab ini ni. Tuan-tuan tong pi ka kom jam lam ni ho khen ki oh. Ho khen la khen la ke hai tong pi terai ni Islam. Huwa sama kumul muslimin min qablu wa fi hadha. Tong pi terai ni Islam. Allah Allah ji pe tek ngan phong hư pe ngan phong hư la ji aga muslimin. Tala mong tuan ko an tan hatai mong tuan ko an ni. Tong pi terai muslimin. Jeung tem jan ho khen ki oh khen la pe hai oh. Khen pui la pe khen khen khan pu yao. giá lệ thì băng eo tái băng lực kế hụt bốt tài lên cho bái lấy thì tuổi trang hụt bụi lại về ra trang là lụ bồ lụ bùa về cái hay nên nữa ta lên dèm năm ni cái đấy lên lại dấu cái imam shafi'i là imam shafi'i là ma na qastu ahadan illa wa tamannaitu al haq zahara ala lisanihi li attabi'ahu lên khăn con thềm giờ có mình giờ giờ này giờ giờ cái imam shafi'i đời thời này imam shafi'i lại tìm ta có cầm lá không hà gang hà gang hà sa hà sa nữa Malaikat kata kuyak nan terpiak cebur nyu. Piak mong telah nyu. Dong ngok telah nyu. Piak cebur nyu untuk katu nyu pak. Lên biau kom gang sa sa trai cái biau kom sa khen phụ giáo ăn trai bà hai cháu này khen phụ giáo khen tua phụ giáo này giờ. Có thể bỏ phụ giáo thì khen này kì. Ô ta học lọ này là hiểu. À ta bỏ lùi là hiểu. Bây giờ cậu tua này này. និយាយឆ្នាំតាំងណាហុកកំហសាសាថោអូនថោច្បាស់ឡើយអត់តបក្លក់អែទៅគេលុយតែលេបនេះលេបលហើយទោះបោះក៏អានហាំទូលីឡាគេណាំគេអត់ đi chàng chàng lại làm làm tôi cái cái, đấy, phụ là imam ก็เลยយ៉ាងនេះទោះបោះកិនកោមកោអស់ទាំងលែនហាំទាំងទុយអស់អ្នកទោះបោះក៏ដែរពួកលហេវហើយទោះបោះក៏អល់ហាំឌុលីឡាហ្នឹងអ៊ីម៉ាំសាប់អ៊ីឡាលីឡាបង្កើត ma na kostu ahatan illa wa tamannaitu al haq zahara ala lisanihi li attabi'ahu timta kau kemlah na pak hagang hagang ataupun kau bahas na hong hagang hagang maleng kau kan bu bia na dong tengok telah nyu tebiak mau cubo nyu eng dia kau tu nyu bo tai lo bia នេះយពុភៈនេះពុភៈពុភៈហ្នឹងលំគុតអាននេះតែលេនមកគុតអានមិនសុនណាស់នេះគុតអានសុនណាស់នេះអន្តតីអន្តតពុភៈទៅគេយកអល់ឡោះឡៃហ្វិនតាណាហ្សាតុម fi shay'in faratuhu ila Allah wa Rasul in kuntum tu'minuna billahi wal yawmil akhir យ៉ាលេផងហឺកំឡាស់គេអាសាអាសាតលំមសាឡាហាសាអាសាគីឡោះកោសាហាសាតតលំហុកុមហាសាហាសា Khilaf tahu dalam masalah hasa-hasa, tahu dalam hukum hasa-hasa Allah dah lagi. Dah telap nak Quran dan sunnah Nabi sallallahu alaihi wasallam. Jeung Allah na Allah cek lekhan syarat di jung ayat na. Yah la ya phong iman hong Allah dan iman hong hari akhirat. Kan ya baik phong hong telap nak Quran dan sunnah. Lim je utah senang bangga. Utah na ung tun falah hang len ne. Pan hak hak ha ha ha katalok lo mai. Untuk falah klau lên là khắc klau hắc khăm Lo khen dạo nên mừng à khi Một cái tay mình tờ nó thao cứ đừng dạo nè Như nào nó Thầy cầm lá tao không hà xa hà xa Tâm ơi cốt an mong sunnah nó thao cứ nghĩa thao cứ dạo nè Hô chàng mong bằng hải cốt an cốt an Nạ yêu cốt an tờ sunnah Dạo dạo dạo cái dạo cốt an sunnah nó tờ tay ẩn tọt tờ tờ Nhân đây từng riêng khăn khá lại Bông pa ul mazhab Imam Abu Hanifa, Imam Malik, Imam Syafi'i, Imam Ahmad. Tong pikir lại walaupun makna lafaz trong trọng makna hasa. Iza sahhal hadis fa huwa mazhabi. Kan ta lại tôi có nào hadis bo hadis sahih nó nó chỉ là tạ tờ cao yên bật cao vậy họ tờ cao yên Imam tong pa Imam lại yêu cầu lafaz trong trọng makna yêu cầu hadis bo hadis sahih. Nanya mazhab kau, nanya jelas pak tu kau. Imam Malik Imam Syafi'i lah Habilah របស់ប្រភ្នែកក៏ឆុងហុងប្រភ្នែកណាពីពីប្រភ្នែកក៏ក្លាណាព្រោះត្រែងទៅទៅបោះប្រភ្នែកហុកកំនឹងក៏តម្រាហុកកំឆុងប្រភ្នែកណាពីឆុងប្រភ្នែកគាត់អាចច្បាស់លាស់នេះទៅប្រពីក្លាឲ្យទៅគូណាម្លេះក៏យកកម្រៀងអើអាយរៃអាសូរ៉ាមកានេះគេយកកម្រៀងបែកបែកគេសំយ៉ាងប្លោះអ៊ីស្លាមមកមកសាឡាដល់បែកអាយ៉ាគូស៊ីនៅពីឡា man qaraa ayatul kursi fi duburi salat fi dubur kul fi dubur as-salat lam yamna'hu min dukhulil jannah illa al-maut cepat ya nih terus tu juga nó nó nó bị đa lại bài blog hạ xem nhang lấy salam phật tu bởi salam blog đa bài ayat kursi cái do là vì là hay hay nhiều xem nhang phật tu blog như vậy ayat kursi hô kịch hạ hô tâm sụt cả chấp bay chấp bay vậy nè rồi thầy hô tu rồi thì thầy trang kì rồi lên con lên tu lên ta lại đa tu con lên Kalau biaya Pak imam-imam Pak ulama-ulama biaya Idza sahhal hadis fa huwa mazhabi. Bahwa imam មិនច្បាស់ឡើយយ៉ាស់ឡើយហើយថ្ងៃងាក់ឈុំបំណុយអ៊ីម៉ាំសុបអីដៅព្រោះណៅឯកខែអាខិតតវ៉ាតនៈគណៈតយ៉ាស់ឡើយពោសូលយកគេយ៉ាងដៅអើគេអសុរាឧទាហរណ៍ណាគេអសុរាគេដៅអើអល់ឡោះស៊ូណាយ៉ាស់ឡើយអល់ឡោះយកគេហើយគេអសុរានេះរ៉ាស៊ូលឡោះសល្លំសល្លំដៅផងគឺអើរបស់នឹងងាក់ជំងឺចាំបាត់បាយប្រើលិនទួយអ៊ីម៉ាំសុបអី lah jawab dengar Imam Syafi'i kalau aja kau iza sahal hati fahma fahwa mas'abi iza ra'aita qauli yukhalif qaula Rasulullah sallallahu alaihi wasallam farmi qauli ala jidar oke ហើយពេលកន្លែងរបស់ពេលស្ទីទីសោះហ្នឹងទៅច្រឡាំកៅហ្នឹងទៅដឹងអាទុយហ្នឹងហើយពេលផងរបស់ខ្ញុំនៅកម្រិតឆុងក្នុងកូនអានតាន់សុនណាពីក្លាណាបោះហើយឆុងពីណានេះតោវ៉ាមិនណាបោទីហើយគេគេយ៉ាម៉ាត់ហើយឆុងហើយតាំងអ៊ុលម៉ាអ៊ុលម៉ានឹងនិយាយខ្លះគ្រប់កាត់តាំងពីមកកាត់ខំត្រៃមកទុយកាត់អត់ ហ្នឹងក៏និយាយជាងអ៊ីទីហាត់កើតអត់ជាងนั้นนี่ก็เล่นใหญ่ปะลำนี้ตีฮุกเคนคีฮุกเคนคานผูกยับฮุกเคนเลียบโปฮุกเคนฮุกเคนคานกี่เออมันแต่วิเคนเท่ากันเคนคานอะไรเต็มเยอะฮุกกลมนั้นอามานะวันล้อให้อามานะเล่นตัวคานเลยเจ๊วันล้อฮับโตวันล้ออามานะอามานะวันล้อให้อามานะอย่าหอยโปตุ้งข้อเตยอุลมาลายโปก็ลายกันนี่เยอะตุ้งข้อเตย ulama la yahlahu hati nabi la iza istahata al hakim fa akhta'a falahu ha, fa, fa iza iza ittaha iza ijtahata al hakim fa akhaba falahu ajran wa in akhta'a falahu ajrun wahid atau kama qala rasulullah sallallahu alaihi wasallam ulama la yahlahu hati ni one ulama ge pihak hukum one ha yahlahu hati ni one na hati le ong hakim nan ka gan kong hu hu hu tal kena sa taruja ijtihad ijtihad le ya kada tua pahlah jadi ketung kat hasa pahlah ulama lah yah lah hati ni orang ulama gitu pihak hukum ni desa kat hok tu nan lem ya Sufyan Safri Safri nana Sufyan nana Sauri telaung kat tat jih masalah hasa-hasa kat semyang istikharah Allah kat semyang istikharah tu kat dia nana Hokan tham na kat semyang istikharah telaung kat tat jih masalah hasa-hasa nana ចឹងលិនលកៅចាប់ទំនីហ៎ចឹងលិនខានកងកងនេះទៅមិនយ៉ាងហូខិនឡាភីអូខិនប្រយ៉ាងពុកយ៉ាហ៎យះតែបោះយ៉ាបោះក៏លិនយ៉ាយ៉ាងាក់ទួយឆុងតងតើកូមែនទួយទួយទួយទួយ Facebook ក៏លិនមកអ៊ីនសាអល់ឡោះអរលិនលកៅចាប់ទំនីវបិលឡាហ៊ីតោហ្វិកវ៉ាសឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតូវ៉ាអាឡៃគុំអ៊ុសឡាមវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតូ majlis ta kau ta kan pak lam ni la kau unpun tal Fadilatul Syekh Dr. Abdul Halim bin Muhammad Ali dan kau unpun tal tuan Abdul Manan bin Muhammad លកូនពួនតាលទួនយូស៊ុបប៊ិនតាយីបលកូនពួនតាលទួនហ្វាឡាហ៊ូទីនប៊ិនហ្សាការីយ៉ាទាំងលកូនពួនតាលអងអងម៉ៃម៉ៃមិវាទាំងពឿនសបាត់ហន្តីកងតអឺទុយដានផ្ទិលទាំងទុយដានអឺមឹងសាងទីតឡាំលកៅទាំងកាស លងាវរកៅមកការអឺគោលបំណងមឹងមជ្ឈលីសតាកោតាកាន់នេះញូនិនយះអន្តោណាតាកោតាកាន់អន្តោជាកោជាកាន់ណាការពីអូកាម៉ាអ៊ីស្លាមរបស់ទើយគេយកអូកាម៉ាអ៊ីស្លាមរបស់ទើយយកការទើយណាអូកាម៉ាអ៊ីស្លាមនឹងយកគូទើយតុងការពីញូ ព្រៃញូតទុយលំនាំគង់នប៊ីទេមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហូបែម៉ៃលណៅយ៉ាឡាយើទេអ៊ីវហេតុគេសម្បកាម៉ាក់សៀតនឹងទៅនៅទីតឡាមសារកាត់អរងអ៊ីស្លាមទេហោហេតុគេសម្បកាម៉ាក់សៀតនឹងទៅនៅទីតឡាមសង្គមអ៊ីស្លាមទេហោតើបកាម៉ាក់សៀតនឹងយកទៅមើលទីតឡាមសង្គមអ៊ីស្លាមទេហោនៅទីច្រកណៃ អ៊ុនតោគេគឿឆ្កោកនឹងពេលយុទ្ធមើមកជួយគេយកហាពីនឡៃបកាម៉ាក់សៀតនឹងយុទ្ធមើមកទីតឡាមសារកាត់អ៊ីស្លាមទេហៅញូអាកាន់ហេប៉ះពាល់តាលអារឿងអ៊ីស្លាមរបស់ត្រីយ៉ាលេត្រីគុណអ៊ីវយ៉ាលេត្រីជាកោបចាណាអ៊ីវសពពបកាម៉ាក់សៀតនឹងញូម៉ៃទីតឡាមសារកាត់អ៊ីស្លាមហៅទុយច្រកងាក់ទុយហាវ៉ាណហ្វស៊ូប្រណាមឹកហុកុំសារ៉នេះចេះអាកាស មើហុគមសារៈណចអាកាសពជៈកោងៈទុយហាវ៉ាណហ្វស៊ូសនឹងខែរបស់ឯងបកាមសៀតនោះគឺញុតមើមែទីតឡាមសារកាត់អ៊ីស្លាមនោះទុយច្រកនោះញ៉ាប្លូនៅយេលេទីយកកែហេតុគេសុំបកាបកើតផៅទីតឡាមសង្គមអ៊ីស្លាមនេះញោហោមែទីតឡាមសារកាត់អ៊ីស្លាមទីហោហងស្ពំទើយមើកុរអានទើយមើហាទីសនេះចែកហាកាស plus ជាកោងៈទុយហាវ៉ាណហ្វស៊ូនេះជាកតានេះជាច្រកកងងៈប្រៃបកាមៈសៀតនោះថ្មើនៅទីតលមសារកាត់អ៊ីស្លាមទីហៅនេះជាច្រកកងងៈប្រៃបកាបកើតផៅបកាបិតានឹងត្មើแนวទីតលំមសារកាត់អ៊ីស្លាមត្រៃហើយពៀនឡៃញុត្មើแนวទីតលំមសារកាត់អ៊ីស្លាមត្រៃហៅញុប៉ះពាល់តាល់អារាងអាវ៉ាម ញុប៉ះពាល់តែរាងគុំតែអិលមូតគីណាណាយនិនយើសុំត្រៃយកជាកោណាការពីអូកាម៉ារបស់ត្រៃព្រៃញហៅគង់វងព្រៃញហៅសៀមសំប្រណាទុយកွာសាត្រៃយកកហកិគង់នប៊ីទេមូហាម៉ាត់សុលឡោះអាឡៃហ៊ីវ៉ាសាឡាំហៅបែម៉ៃជាចុងក្រោយនេះលកៅអូនពួនតាល់ អងអងម៉ៃម៉ៃមិវេតានពឿនសបត្តិហន្តីហាមង្កែកទាំងអងអងម៉ៃម៉ៃមិវេតានពឿនសបត្តិហន្តីកងតប៉ាំងផ្ទិលតយុផ្ទិលតានតទុយសាងទុយសាងតានយ៉ាងណងៃតឡំលកៅតានកាសលកាសលងាវលកៅតានកៅអូនពួនតើតូនតូនទាំងពីរកងហៅចូលរួមទីតឡំមជ្ឈលិសតកតកាន់ទៃបៈមឡំនេះតូនតូនមនឹងកាត់ម៉ែមឹងខែតាស់ ណាហុំតែគោលបំណងហកិអូកិយោដឺតែខិនបហតាកោបហតាកិនទីតឡាំភូអូកមាត្រៃអ៊ីវជាកោជាអ៊ីវកោពេលប៉ាន់កាន់ទុយហកិគងនប៊ីទេមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហៅពេលម៉ៃមជ្លីសតាកោតាកាន់លកៅលែមឹងអកអងម៉ៃម៉ៃមិវែតានព្រឿងសបាត់ហន្តីទាំងពីរ តែដនីកាទាំងមជ្ឈលិសតកតកានសន្យាយ៉ាឡាអល់ឡោះស៊ុបហានាហូវតាអាឡាអ៊ីឌិនយ៉ាឡាអល់ឡោះស៊ុបហានាវតាអាឡាបតះអ៊ុមូរមជ្ឈលិសតកតកានអកានីវិលតឡប់មេតាមអងអងម៉ៃម៉ៃមីវ៉ែទាំងពឿនសបតហន្តៃហបងតកែកទីពេលកះណៅត្រាស់ត្រាស់នេះហាដវសលឡោះអាឡានាប៊ីណាមូហាំម៉ាត់ وعلى آله وصحبه أجمعين والسلام عليكم ورحمة الله وبركاته No.